លោកលោកស្រី អ្នកនាងកញ្ញាអ្នកញោមពុតបរិស័ទទាំងអស់អនុមោទនីស្ដាប់នៅធម្មសាកិច្ឆាការសន្ទនាពធដូចតទៅសូមអនុមោទនី thank you ណាជាបឋមខ្ញុំកណ្ណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតដោយសេចក្តីគោរពជ្រះថ្លាដល់ខ្ពង់ខ្ពស់លើលោកនិងសូមក្រាបថ្វាយបង្គំចំពោះប្រគុណម្ចាស់ព្រះថេរានុថេរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លានិងសូមចម្រើនពរលោកលោកស្រីនាងកញ្ញាញញោមពុទ្ធបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃសុក្រ 100ខែអាសត់ឆ្នាំឆ្លូវត្រីស័កពុរសករាជ2565ត្រូវនៅថ្ងៃ ទី22ខែតុលាឆ្នាំ2021សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីសន្ទនាប្រចាំថ្ងៃសុខដែលមានការនិមន្តចូលរួមពីគុណចាស់ពីព្រះអង្គហើយនិងឧបាសិកា2នាក់រួមទាំងខ្ញុំកណានៅជាអ្នកសម្របសម្រួលផងចំនួន5អង្គ5នាក់អឺ 3អង្គនិង2 2នាក់អញ្ចឹងសូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបជាមួយនឹងធម្មវាគ្មិនរបស់យើងទី1គណៈសូមក្រាបថ្វាយបង្គំគុណចាស់ចន្ទជោតោលឿមសុភាពដោយសេចក្តីគោរពចិត្តថ្លាហើយសូមក្រាបថ្វាយបង្គំចំពោះបង្គំម្ចាស់ថ្មី ដែលទៅតែនិមន្តមកចូលរួមក្នុងឱកាសនេះគឺបង្គំម្ចាស់រតនបកាសកោស្ងួនហុលដែលគង់នៅក្នុងវត្តការីវងខ្សែមសាមភ្នំបាត់បាក់ខាងលើ ក្រុងសេរីសុផនខេត្តបន្ទាយមានជ័យដោយសេចក្តីគោរពចិត្តថ្លាហើយសូមស្វាគមន៍ឧបាសិកាណប់សវណ្ណមកពីខាងទីក្រុងភ្នំពេញដល់សេចក្តីរាប់អានផងដែរហើយនៅសូមស្វាគមន៍អ្នកស្មូតផងដែរគឺថាវរ័តមកពីខាងដែនដីខេត្តកណ្ដាលអញ្ចឹងសូមស្វាគមន៍ប្រិយមិត្តមកចូលក្នុងកម្មវិធីសន្ទនាប្រធមប្រចាំ ថ្ងៃសពរបស់យើង តែងតំណងយកនៅប្រធានបទឬក៏សន្ទនា ប្រធមមកចែកជូនដល់ប្រិយមិត្តរបស់យើង ជាបឋមយើងសូមជូនប្រកាស ជាព័ត៌មានដោយថ្ងៃថ្ងៃនេះយើងសន្ទនាមុនដំបូងយើងចូល ក្នុង ការអរតនាគុណចាស់សម្ដែងធម៌ទេសនាទូនាទីរបស់ ថារ៉ាត់ជាអ្នករតនាគុណសម្ដែងធម៌ទេសនាចឹងសូមប្រកួតទូនាទីថារ៉ាត់មេត្តាអរតនាគុណចាស់សម្ដែងធម៌ដូចតទៅសូមជើញសម្ដែងធម៌ទេសនាចឹងសូមអឺចាប់ទៅចាប់ចាប់ចាប់ ចាប់ដើមដល់ថ្មីមិនដែរលោកចាស់សាឡើថ្មីគ្រានេះសង្ហាំបតីព្រំ អីសូលោកាចូលកលព្រះសាស្តាលើកហាត់ថា សេនារីបហើយពោពីងទូលថាសូមព្រះករុណាស្ដេចទ្រង់ជ្រា បាត់សัตว์អន់ទុនទីបអន់ពលភាពបាបក្រៃក្រាស់ទុនតឹង ព្រះធម៌ទលៃជានិស័យបច្ច័យច្បាំងអីឡូវទ្រង់បានត្រាស់ត្រេកអរណាស់ ពុំកន់តាអើយសัตว์ខ្លះក្រាំងដោយការមិនយល់តាមត្រីលាក់ឡើយអីលើ យល់ខ្លាំងហើយដោយអំណាចព្រះមានបនបើបាស្ដាប់ទេសនាបញ្ញាខា ខ្លាំងជាងមុនសូមព្រះដ៏មានបនទ្រង់និមន្តប្រងទេសនា សូមសម្ដាប់ព្រះធម៌ទេសនាដូចតទៅសូមឲ្យបានដល់បញ្ញាសមត្ថៈគ្រប់គ្រប់គ្នាគ្រប់គ្រប់ព្រះអង្គសូមអនុមោទនីសាធុសាធុអរគុណដល់អ្នកស្មូតថារ៉ាត់ដែលមានសម្លេងដ៏ពិរោះអញ្ចឹងខ្ញុំកាណាសូមរដ្ឋាភិបាលចាស់ចន្ទជោតតមេត្តាធ្វើសេចក្តីផ្ដើមនៅក្នុងកិច្ចសន្ទនានៅក្នុងសព្វរិសធម៌5ប្រការ ដែលយើងតែតែយកមករដ្ឋនីដើម្បីសម្ដែងពធប្រចាំថ្ងៃសុខចឹងខ្ញុំខ្ញុំណាសូមប្រគល់ទន្ទាអគុណចាស់សម្ដែងដូចតទៅសូមរដ្ឋនិមន្តជប់ជប់ជប់បានចាស់ចាប់ដល់សូមថ្វាយបង្គំព្រះរតនត្រ័យដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសូមថ្វាយបង្គំ ពិតចាស់សវណ្ណបញ្ញាធ្វើសេចក្តីរាប់អានចំពោះលោកនៅវិនិយោគរតនបកាសកោស្មិតហុលហើយបាញ់គុំទេរៈគ្រប់ព្រះអង្គចូលមកស្ដាប់ពធតាមការឡាយតាមពោញាតិញោមទាំងអស់គ្នាដែលបានចូលស្ដាប់ពធតាមការឡាយនិងចម្រើនពរញោមបាសិកាទាំងពីររូប ញោមបាទក្រុមសវណ្ណហើយនៅញោមបាសិកាថាវរៈណាមានវត្តមាននៅក្នុងបន្ទប់ផ្សាយពធមាន អ្នកសមូតមានអ្នកទេសនាមានអ្នករតនាមានអ្នកសំដែងល្អដែរតើបងស្មើនេះម៉ោង7:15នាទីយប់នៅទីក្រុងព្រីស្បិនហើយម៉ោង8:15នាទីយប់នៅទីក្រុងស៊ីដនី នៅប្រទេសកម្ពុជាម៉ោង4 15នាទីល្ងាចខុសគ្នា3ម៉ោងហើយនៅសៀមនេះគាត់4ម៉ោងឥឡូវវាដូរម៉ោងណាដូរម៉ោងព្រះអង្គសវឿងខាងនោះសំបីតម៉ោងក៏ប្រែប្រួលដែរក៏មិនយល់ដល់ចិត្តណាចិត្តប្រែប្រួលចឹងហ្នឹងទៀតណាខាងរដ្ឋញូសាត់វ៉ែរដ្ឋវីស្តូរីហ្នឹងគេដូរម៉ោងខេនវ៉ារ៉ាគេដូរម៉ោងតែព្រីស្បិនអត់ដូរម៉ោងដែរ ពេលសបានហ្នឹងគឺទៀងដល់ដល់ម៉ោងដែររាត្រីនេះថ្ងៃ10ថ្ងៃ100ខែអាសត់ខែអាសត់ឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃថ្ងៃសុក្រណាទី22ខែតុលា ឆ្នាំ2021 បន្តបន្តទៅខ្ញុំកណាសូមឱកាសពីគុណចាស់គ្រប់ព្រះអង្គដើម្បីបានរតនាព្រះធម៌មកសំដែងខាងដើមហើយរាត្រីនេះអវត្តមានគុណចាស់ញាណសរណោគឺបូនៅខាងធម្មសាមគ្គីក្រុងសេនីដោយលោករវល់ជាប់កិច្ចតបន់ទៀនអីចឹងទៅហើយជំនួសមកវិញដោយវត្តមានរបស់ លោករតនកោសុវលជាព្រះគ្រូចារធិការវត្តគិរីវងខ្សែមខ្សានភ្នំបាក់ខាងលើស្ថិតនៅភូមិដៃឡសង្កាត់ទឹកថ្លាក្រុងស្រីសុផាន់ខេត្តបន្ទាយមានជ័យហើយអឺសប្តាហ៍ក្រោយក្រោយបន្តបន្តទៀតក៏អរតនីចូលរួមសម្ដែងពធ ដោយសប្តាហ៍នេះអញ្ចឹងដែលមានឱកាសពេលវេលាចាសាធុជារៀងរាល់សប្តាហ៍ណាដើម្បីបានផ្សព្វផ្សាយពធចែករំលែកចំណេះដឹងដល់ពុទ្ធបរិស័ទទូទៅណាសាធុសាធុទៀតណាមានឱកាសពេលវេលាយើងរួមចំណែកទៅព្រោះបើសិនជាយើងរៀនចេះហើយយើងមិនសំដីប្រាប់អ្នកដតីអាហ្នឹងគឺជាជាមូលហេតុដែលនាំឲ្យពុទ្ធសាសនាសាបសូន្យដែរ ណាទៀតយើងចេះប៉ុណ្ណាយើងសម្ដែងប៉ុណ្ណឹងណាដោយញោមសវណ្ណអញ្ចឹងណាហ្នឹងហើយខំរាល់ថ្ងៃខំរៀនខំស្ដាប់ណាហើយព្យាយាមចូលរួមសម្ដែងទៀតណាបានណាកាន់តែផ្សារឡើងបន្តិចម្ដងបន្តិចម្ដងអញ្ចឹងទៅណាអញ្ចឹងប្រធានបទដែលលើកឡើងមកសម្ដែងនៅសន្តានេ ក្នុងកម្មវិធីហ្នឹងគឺមានប្រធានបទបញ្ញកិរិយាវត្ថុ10ណាយើងលើកពីបញ្ញកិរិយាវត្ថុ10មកប៉ុន្តែយើងទៅតែសន្តានានៅក្នុងបញ្ញកិរិយាវត្ថុទី1គឺទានអ្នកវិយៈការធ្វើបន់សម្រេចដោយការឲ្យទានបន់សម្រេចដោយការឲ្យទានអញ្ចឹងយើងបានសន្តានាអំពីទានច្រើន ត្រឹមសប្តាហ៍មកហើយដែរសប្តាហ៍នេះចូលសប្តាហ៍ទី17ហើយដែរណា17ដែរណាសប្តាហ៍17ហើយអញ្ចឹងច្រើនខែដែរហើយដែរមិនទាន់ចប់មិនទាន់ចប់ទានរយៈហ្នឹងតែបើយើងនិយាយបើចប់នោះរោគលែងចប់ងាយឃើញទេបើច្រើនច្រើននៅមានទៀនច្រើនប្រភេទទៀត យើងសន្ទនាអំពីទៀនតុកៈទៀនទៀនពួក2 2ហើយ2ទៀត2ហើយ2ទៀតរហូតដល់តិកៈទៀនទៀនពួក3 3ហើយ3ទៀតហោហែមកឥឡូវចូលដល់ទៀន5យ៉ាងម្ដងសัพពរិសទៀនទៀនរបស់សัพបរោះ5យ៉ាងតែបើយើង លើកពីទៀនទៀតមានច្រើនទៀតតែនៅក្នុងទៀនអវៈអីបែរដាក់លេខ48មានទៀនអវៈ ណាទៀន8យ៉ាងហេតុដល់ក៏ទៀន8យ៉ាងអីគឺមានហោហែទៀតណាមិនចេះចប់ទេតែប៉ុន្តែយើងអាចបញ្ចប់ដោយមិនចាំបាច់លើមកទាំងអស់ក៏បានដែរណាក្នុងសប្តាហ៍កន្លងទៅច្រើនសប្តាហ៍ហើយដែលយើងលើកអំពីសពពរិស័កទៀនសោតមកសំដែងនៅសន្តានី ណាសពរិសទានអសតជាប្រសោតមួយដែលមានសម្ដែងនៅក្នុងធម៌2អង្គត្រនិកាយបញ្ចកនិបាតណាបៃដកលេខ45ទំព័រ83ទៅណាសពរិសទានអសតហ្នឹងជាប្រសោតទី8នៅក្នុងតិកណ្ឌកៃវៈអញ្ចឹង ក្នុងសពរិសទានទាំង5យ៉ាងនោះទី1សទ្ធាយៈទានឡើងទេតិ ការអោយទានដោយសទ្ធាទី2សកច្ចចាំងទាននាងទេតិអោយទានដោយសេចក្តីគោរពទី3ការលេអ្នកទាននាងទេតិអោយទានតាមការគួរទី4អនុកេហេតៈចិត្តតោទាននាងទេតិអោយទានដោយចិត្តអនុគ្រោះហើយទី5អតានញ្ចៈបរញ្ចៈអនុបហញ្ចៈទាននាងទេតិអោយទានដោយមិនបៀតបៀនខ្លួនឯងនិងមិនបៀតបៀនអ្នកដទៃដែរ ចឹងយើងបានសន្តានាមកដល់ការលេលៈទានតាមសេដ្ឋិណាការឲ្យទានតាមការហើយការឲ្យទានតាមការហ្នឹងយើងបានអធិប្បាយមកនឹងការសន្តានាអីក៏បានច្រើនដែរហើយខ្ញុំណាក៏លើឡើងមកខាងដើមខ្លះទៅហើយបន្តទៅសន្តានានៅក្នុងការលាទៀនក៏អាចចូលទៅនៅក្នុង អនុកហិតចិត្តតាំងទេឡើងទេតិក៏បានណាក្នុងការធ្វើទៀនតាមកាលយើងក៏បានលើកអំពីការទៀន5យ៉ាងមកណាដូចជាសំដែងនៅក្នុងកាលទៀនអសោតណាក្នុងកម្ពីអង្គុត្តរនិកាយ បញ្ចកនិបាតដែរតែនៅក្នុងបេដកលេខ44ណាកាលាទៀនអសូតណាក្នុងបេដកលេខ44ទំព័រ81ហ្នឹងគឺមានសម្ដែងអំពីពាក្យថាកាលាទៀនអសូតមានន័យថាការឲ្យទៀនតាមកាលហ្នឹងគឺមាន5យ៉ាងនឹង5យ៉ាងទៅទៀតទី1គឺអកិនតុកៈទៀនណាំងឬក៏អកិនតុកៈសៈទៀនណាំងទេតិ គឺឲ្យទៀនដល់អកន្តុកៈដែលតើបតែមកដល់ថ្មីហើយទី2គមិកសៈទៀនងតេតិឲ្យទៀនដល់បុគ្គលដែលមានដំណើរនឹងចេញទៅទី3អឺគិលានសៈទៀនងតេតិឲ្យទៀនដល់បុគ្គលដែលមានជំងឺទី4ទុក្ភិខេទៀនងតេតិឲ្យទៀនក្នុងពេលដែលបាច់បានសុខទទួលទឹក ហើយទី5ហ្នឹងគឺនិវៈសាសានិនិវៈផលានិបឋមੰសីលវន្តេសុបតិដ្ឋាបេតិគឺតម្កល់នៅផ្លែឈើដំបងស្រូវដំបងដែលបានមកហ្នឹងណាក៏ដូចជាវត្ថុដំបងបានមកហ្នឹងគឺថាបានតម្កល់ទុកជាមួយនឹងអ្នកមានសិលឬក៏មួយជាប្រសង់ដែលជាស្រែបនហ្នឹងក៏ជាជាការលទានមួយដែរអញ្ចឹងសប្បុរសលោកអឺ ធ្វើទានតាមការតាមពេលវេលាដែលអាចធ្វើបានណាមិនមែនចេះតែធ្វើអីគ្រប់ពេលវេលាបានទេព្រោះអីយើងដឹងហើយថាពេលខ្លះគឺធ្វើដោយសទ្ធាអញ្ចឹងទៅពេលណាក៏ដោយគឺធ្វើដោយធ្វើដោយសទ្ធាអត់មានតែពេលវេលាទេការធ្វើតាមសទ្ធាហ្នឹងគឺធ្វើគ្រប់ពេលវេលាមិនថាពេល ណាខែណាថ្ងៃណាអីទៅគឺថាឲ្យតែមាននៅតយធមមានបរិគិអកៈណា មាននៅវត្ថុ3ចំពោះមុខនោះណាហ្នឹងហើយដែលមានសំដែងនៅក្នុងសមុខមានសំដែងនៅក្នុងសមុខខៃសោទៅណាបេដល័យ41ទំព័រ120ហ្នឹងណាណាអង្គសំដែងថាបុគ្គលមាននៅវត្ថុ3ក្នុងទីចំពោះមុខ អាហ្នឹងគឺអាចបានអបនច្រើនទី1គឺណាការមាននៅសទ្ធាណាតែសទ្ធាសមុខ័យភាវៈហ្នឹងគឺមាននៅសទ្ធាក្នុងទីចំពោះមកទី2អឺតយធម្មសៈសមុខ័យភាវៈមានតយធរគឺបច្ច័យ4ណាមួយក្នុងទីចំពោះមកហ្នឹងហើយទីទី3អឺតេខណីតេខណីយៈ សមមុខភាពអ្វីមានអ្នកទទួលទានក្នុងទីចំពោះមុខអញ្ចឹងសពបរោះគឺថាឲ្យតែមានតយធម៌មានបដិគិអាកាសហើយគឺតែងតែធ្វើទាននឹងឯងដោយសទ្ធាជ្រះថ្លាអត់មាន រើសពេលវេលាទេតែណា ធ្វើជាមួយនឹងបបចិត្តក្តីធ្វើ ជាមួយនឹងក្រហោះដូចគ្នាក្តីណាឬមួយក៏ធ្វើទៀនជាមួយនឹង មនុស្សក្តីធ្វើទៀនជាមួយនឹងសត្វក្តីអាហ្នឹងគឺឲ្យដោយសេចក្តីជ្រះថ្លាណាសទ្ធាយៈទានាងតេតេនាងទៅព្រោះសប្បុរសលោកយល់ដឹងច្បាស់ណាយល់ដឹងច្បាស់ថា ការមានសទ្ធារំកិលទុកល្អហើយគឺនាំមកនៅសេចក្តីសុខហើយសុខាសទ្ធាបតិធិតាដល់ដល់ពេលសទ្ធារំកិលទុកល្អហើយ មានសទ្ធាជ្រះថ្លាក្នុងការជឿបន់ជឿបាបជាដើមដល់ហើយព្យាយាមធ្វើទាន ជាដើមនេះដែលជាប្រតិបទានាំឲ្យបាននៅសេចក្តីសុខណាហើយបានទី2ក៏អោយដោយគោរពចឹងទៅសកច្ចាំងទានាតេតិហ្នឹងណាអោយដោយគោរពគោរពចំពោះតេយធម៌ផងគោរពចំពោះបរិគិអកៈអ្នកទទួលទានផងហើយបានចូលទី3នេះកាលេអ្នកទានាតេតិហ្នឹងណាអោយទានតាមការគួរទៅណាព្រោះតាមការគួរមានន័យថាមិនមែន មិនមែនជានិច្ចទេ មិនមែនជានិច្ចទេព្រោះពាក្យថាតាមការដែលគួរហ្នឹងគឺមិនមែនឲ្យជាប្រកក្តីទេមិនមែនឲ្យជាប្រកក្តីប្រចាំថ្ងៃហ្នឹងទេណាតើមានពេលវេលាព្រោះការការយើងដឹងតែការការពេលវេលាហ្នឹងគឺមកដល់មកកាលអីចឹងទៅវាមិនមែនជាប្រចាំណាតែណាមិនមែនជាប្រចាំទេណាដូចជាអាកិនតកៈសតិនាងតេតិអញ្ចឹងគឺឲ្យដល់អាកិនតកៈវិខុដែលលោកមកដល់ថ្មី ហើយសួរថាហេតុអីបានជាការឲ្យទៀនជាមួយនឹងពិខុដែលទៅតែមកដល់ថ្មីហ្នឹងឈ្មោះថាជាកាលទៀនពីព្រោះពិខុដែលលោកធ្វើដំណើរមកដល់ថ្មីអញ្ចឹងលោកអត់តន់ស្គាល់ទីកោចរអត់តន់ស្គាល់ទីអកោចរទេមិនដឹងថាត្រូវទៅបិណ្ឌបាតនៅកន្លែងណាគេថា ទីណាដែលមានពុទ្ធបរិស័ទជ្រះថ្លាដាក់បាតឬក៏ផ្លូវណាដែលពុទ្ធបរិស័ទមិនមិនជ្រះថ្លាមិនដាក់បាតអីចឹង គឺលោកអត់ដឹងទេណាលោកអត់ដឹងទេអញ្ចឹងលោកពិបាកពិបាកទៅក្នុងការស្វែងរកនៅចង្ហាន់បិណ្ឌបាតហ្នឹងព្រោះបបជាតិយើងដឹងហើយការនិមន្តបិណ្ឌបាតអីហ្នឹងមិនមែនចេះតែទៅបាត់ណាបាត់ណីអីមិនដឹងអីទេណា ណាបើថាទៅចំផ្ទះញោមសវណ្ណគ្រាន់បានតិចហើយលោកគាត់មានសទ្ធាអីដាក់បាតហ្នឹងហើយបើទៅចំផ្ទះញោមម្នាក់ទៀតនោះអត់ទេតែទ្វារមិនបើកផងហ្នឹងហើយឲ្យលោកតបិនបាទយ៉ាងម៉េចបានអញ្ចឹងការនិមន្តតបិនបាទហ្នឹងលោកត្រូវដឹងដឹងទីកោចរទីអកោចរដែរប្រតៅដំបងអញ្ចឹងអត់ដឹងថាកន្លែងណាហាមឃាត់ណាតំបន់ណាហាមឃាត់ណានិយាយទៅ ប៉ះពាល់ញោមសវណ្ណណាតែព្រោះទីអាគោចមានន័យថាផ្លូវដែលវិខមិនគួរទៅបិណ្ឌបាតទេមិនគួរត្រាច់ទៅមិនថាទៅបិណ្ឌបាតទេសម្បែទៅធ្វើអីក៏មិនគួរទៅដែរមិនដូចជាទៅផ្ទះស្ត្រីដែលកំមុំចាស់អីសើកែអីចឹងទៅផ្លូវស្ត្រីផ្ទះវិមាយនេះតែវិមាយហ្នឹងក៏មិនគួរទៅដែរ ហើយកន្លែងទៀមស្រាណាកន្លែងមនុស្សខ្ទើយអីចឹងមិនគួរទៅទេតែហើយណាកន្លែងស្រីពេស្យាអីចឹងណាផ្លូវណាដែលមានស្រីពេស្យាអីអឺរស់នៅអីមិនគួរទៅទេតែមិនគួរទៅតែផ្លូវអកោចរតែផ្លូវអកោចរមិនន័យថាមិនគួរទៅបិណ្ឌបាតនៅតាមផ្លូវហ្នឹងទេអាហ្នឹងគឺអាចមានអន្តរាយតែហើយមានអន្តរាយមានហានិភ័យទៀតណា ហានេះភ័យតែខ្ញុំកណ្ដាលនៅឃើញចេះនៅឃើញពាក្យរបស់អ្នកបួសយើងមួយចំនួនតូចដែលលោកចូលចិត្តនិមន្តបិណ្ឌបាតកលែងស្រីពេទ្យាចារ្យណាព្រះអង្គហ៊ុនព្រះអង្គហ៊ុនប្រហែលជាពេលដូចជាមកអត់តាន់ដែរព្រោះអីមកនៅប្រទេសមិនជ័យហ្នឹងខ្ញុំណាយកមកហ្នឹងដូចជា តំបន់ស្រីពេទ្យានោះជាគេរើអស់ហើយអាតំបន់រ៉ាទេភ្លើងរ៉ាទេភ្លើងជាវត្តផលិផលណាហ្នឹងគឺតំបន់ស្រីពេទ្យាហ្នឹងហើយតាមផ្លត់ទេភ្លើងហ្នឹងគឺថាសម្បូរណាស់ទាំងមានគ្រប់ប្រភេទទាំងចាស់ក្មេងណាមានច្រើនមែនទេណាតំបន់ហ្នឹងគឺតំបន់ស្រីពេទ្យាចាហើយលោកគ្រូអនុគុណលោកគ្រូពុកវុនហ្នឹងលោកណាលោកជាពេលគ្រូអនុគុណពីមុនហ្នឹងហើយត្រូវថ្ងៃខ្ញុំណាណា លោកជ្រះថ្លាលោកចូលចិត្តខ្ញុំណាចេះធោច្រើនខ្ញុំទៅចេះអបធម្មយាយខ្ញុំទៅលោកចូលចិត្តហើយលោកនិយាយអំពីរឿងហ្នឹងនិយាយអំពីរឿងពិខុសាមណេរខ្លះលោកទៅបិណ្ឌបាតអាកន្លែងត្រីទេសចរហ្នឹងតាមផ្លូវទេសភ្លើងហ្នឹងមកហើយលោកអោយកូនចាលោកនៅក្នុងវត្តប្រអីកន្លែងត្រីទេសចរនៅមុខវត្តហ្នឹងមកខាងថ្នល់ម្នាក់ហ្នឹងណាហើយលោកអោយពិខុ ដែលជាកូនចៅដូចជាលេខាអីជាដើមចឹងណាទៅហាមគាត់ពេលដែលឃើញវិខសាមណែទៅបិណ្ឌបាតទៅបន់ហ្នឹងឲ្យទៅហាមគាត់ឲ្យទៅហាមគាត់កុំឲ្យនិមន្តបិណ្ឌបាតទីហ្នឹងឯងព្រោះអីទីហ្នឹងពោទេ ជាផ្លូវជាទីអកោចរអីចឹងណាហើយលោកដល់ឆ្លើយវិញថាម៉េចលោកដែលបិណ្ឌបាតហ្នឹងលោកឆ្លើយថាស្រីទេខ្យាហ្នឹងក៏ចេះដាក់បាតដែរតាមិនចេះដាក់ឯណា តែពួកគាត់នៅចេះដាក់បាតធ្វើបន់តែហើយមិនអោយគាត់ទៅអោយមិនអោយលោតបិនបាតបានអីគាត់ធ្វើបន់នឹងលោកមិនបានយល់ថាថាវិន័យរបស់ខ្លួនឯងនឹងហាមគាត់មិនអោយទៅមិនមែននិយាយថាគាត់នឹងចេះធ្វើបន់យើងត្រូវទៅទៅ ដើម្បីទទួល ទានរបស់គាត់មិនមែនចឹងនិយាយចឹងទេណាគាត់ចេះធ្វើបន់គាត់អាចទៅធ្វើបន់នៅវត្តអីបានតាប៉ុន្តែវិន័យរបស់អ្នកបួសគឺហាមគាត់តែខាតទៅបិណ្ឌបាតទីកន្លែងស្រីពេជ្រចាហ្នឹងគឺទីអកោចរ នៅទីអកោចហ្នឹងហើយថាមិនត្រូវនោះពិបាកថ្ងៃណាថ្ងៃណីគេបក់ដៃចូលបន្ទប់ទៅមិនម៉េចទៅមិនរឿងទេគឺពិបាកចេញមកវិញលេង ស្បងធ្ងន់ឲ្យណាមិនដឹងអញ្ចឹងអាចមានអន្តរាយចឹងប្រពុតព្រះអង្គទ្រង់ហាមហ្នឹងទ្រង់ហាមហ្នឹងអញ្ចឹងបានកលែងបិណ្ឌបាតហ្នឹងមិនមែនចេះទៅទៅបានទេហើយតំបន់ណាដែល មិនមាន ពុទ្ធបរិស័ទជ្រះថ្លាអីដូចពីដើមសម្បូរពួកនិក្រុនសម្បូរពួក ព្រះមហាសាសនាសម្បូរពួកអ្នកបួសក្រៅសាសនាគេកាន់សាសនាផ្សេងផ្សេងអីចឹងតបិនបាទមកផ្ទះគេប្រទេសប្រដាគេជេរដែរហើយអត់បានទេដែរគេរិះគន់គេតេះឌៀនអីចឹងអញ្ចឹងបានប្រពុតព្រះអង្គទ្រង់អឺបង្រៀនក៏ដូចជាទ្រង់បញ្ញត្តិដល់ភិក្ខុសង្ឃឲ្យតបិនបាទឲ្យស្គាល់ទីគោចរនិងទីអគោចរហ្នឹងដែរអញ្ចឹងនៅពេលដែលភិក្ខុលោកមកដល់ថ្មីនេះលោកអត់ដឹងទេអត់ដឹងថាត្រូវទៅបានបាទនៅច្រកណាទេអញ្ចឹងហើយបាន ព្រះពុទ្ធព្រះអង្គទ្រង់សម្ដែងថាពុទ្ធបរិស័ទទាំងឡាយឧបាសកបាសិកាទាំងឡាយដែលមានសេចក្តីជ្រះថ្លារៀបចំចង្ហាន់បណ្ឌបាដើម្បីប្រគេនដល់ភិក្ខុដែលមកថ្មីហ្នឹងដើម្បីឲ្យលោកបានឆាន់រស់នៅរយៈពេល4 5ទៅមួយអាទិត្យចឹងទៅលោកអាចដឹងលោកអាចដឹងគឺថាលោកអាចសិក្សាអំពីវិខុសសង្ឃផងគ្នាពីសព្រះមចារីទៅលោកអាច តំណែងតំណងសួរនាំទៅថាផ្លូវណាគួរទៅបិណ្ឌបាតផ្លូវណាមិនគួរទៅបិណ្ឌបាតចឹងទៅអាហ្នឹងគឺលោកអាចទៅបិណ្ឌបាតបានដែរបានពពុទ្ធព្រះអង្គទ្រង់សម្ដែងថា ការធ្វើទានជាមួយនឹងភិក្ខុដែលលោកមកដល់ថ្មីហ្នឹងជាកាលទានណាជាកាលទានឯនេះហើយធ្វើជាមួយនឹងភិក្ខុនៅវត្តដល់ថ្ងៃហ្នឹងមិនហៅថាកាលទានទេឃើញទេហ្នឹងហើយអត់ហៅថាកាលទានទេណាហ្នឹងគឺមានន័យមានអត្តន័យអញ្ចឹងណាដែលថាជាកាលទានហ្នឹងគឺដើម្បីអនុគ្រោះ ដល់ការរស់នៅរបស់ភិក្ខុដែលជាអកិន្តកៈហ្នឹងឲ្យឲ្យបានឲ្យបានស្រួលឲ្យបានសេចក្តីសុខទៅណាអាហ្នឹងខ្ញុំណាលើកមកសង្ខេបហ្នឹងហើយដូចជា ចំណុចទី2គិមិកាសៈទានន្តតិណាការធ្វើទៀនជាមួយនឹងលោកអ្នកដែលត្រៀមចេញដំណើរទៅព្រោះក្នុងព្រះវិន័យដែលនិយាយអំពីវិខោ ត្រូវធ្វើដំណើរទៅផ្លូវឆ្ងាយអីជនអីលោកត្រូវទៅស្ដាប់បាតិមកជនអីលោកត្រូវ ទៅ ចូលរួមប្រជុំដូចថាស្ដាប់ធម៌ឬមួយក៏មានធរៈអ្វីមួយអញ្ចឹងមានការណាត់មានការណាត់គ្នាទៅជួបគ្នានៅទីកន្លែងណាទៅកន្លែងអាវាសណាកន្លែងណាដើម្បីស្ដាប់ធម៌ទេសនាអីចឹងឬក៏ដើម្បីធ្វើអពសតកម្មអីចឹងកាលណាបើលោករវល់តែ ត្រាច់បិណ្ឌបាតគឺអាចនឹងធ្វើឲ្យលោកនោះខកដំណើរណាព្រោះសម័យនោះសម័យនោះអត់មានឡានអត់មានម៉ូតូអីដូចសប្តាហ៍ថ្ងៃទេណាបើថាដូចសប្តាហ៍ថ្ងៃអាចនឹងអញ្ជើញញោមសវណ្ណឲ្យយកឡានទៅទទួលអីចឹងទៅណាតនម៉ោងតនពេលវេលាអីចឹងទៅដូចព្រះអង្គពោសវឿនអីទៅភ្នំពេញហ្នឹងក៏មានញោមសវណ្ណអីជូនទៅនេះទៅនោះអីចឹងទៅណាមាន អង្គរៈបើកឡានជូនអីចឹងទៅ ប្រឆាំអាហារប៊ូហ្វេទេណាអង្គរៈហ្នឹងហើយបើកឡានជូនទៅនេះទៅនោះចឹងទៅវាស្រួលចង់ទៅណាវាតន់ម៉ោងតន់ពេលដែរប៉ុន្តែសម័យហ្នឹងអត់មានឡានទេអត់មានឡានអត់មានម៉ូតូអត់មានយន្តហោះទេមានតែទេសគោណាអទេសគោអទេសទេសណាអទេសគោអទេសទេសហ្នឹងបើសិនជាពិខុលោកមិនមានជំងឺមិនមានអាពាធមិនអាចជិះបានទៀតមិនអាចជិះបានទៀត គាត់ចាស់ញាតញោមមើលព្រះវិន័យបេដលេខ7ទៅឃើញហើយក្នុងការនោះពិខុទាំងឡាយនាំអ្នកទៅស្រង់ទឹកនៅទលេកងគីហ្នឹងមនុស្សទាំងឡាយនាំគ្នាបរទេសទៅច្រើនទៅទឹកហ្នឹងហើយនិមន្តពិខុឲ្យលោកគួងឲ្យលោកគាត់លើប្រទេសគោហ្នឹងហើយក្នុងការនោះពួកមនុស្សទាំងឡាយក៏ទេសដៀលណាទេសដៀលថាសមណៈសក្ខ្យបុត្រហ្នឹងបួសហើយនៅតែជិះជិះយានតែទៀមទៅដោយសัตว์ ដោយពួកអ្នកបរិភោគកាមអីចឹងដោយពួកប្រហោះអ្នកបរិភោគកាមអីចឹងមិនគួរណាដែលពិខុតម្លាយនឹងធ្វើអញ្ចឹងទេដែលមនុស្សតម្លាយកតេះនេះអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បញ្ញត្តិព្រះវិន័យនៅក្នុងចក្រកភិប7ដែលណាព្រះអង្គត្រាស់បញ្ញត្តិប្រជុំវិខុតម្លាយមកព្រះអង្គបញ្ញត្តិថាអ្នកភិក្ខវេយានេអ្នកយេយិតពាំងយោយាយយអបតិទុក្ខដាសាណាភិក្ខុទាំងឡាយណាមិនមានជំងឺ ជិះយានដែលទៀមទៅដោយសត្វអូសទៅដោយសត្វនេះគឺត្រូវអាបត្តិទុកគាត់ត្រូវអាបត្តិទុកគាត់ប៉ុន្តែលោកអាចជិះបាននៅពេលដែលលោកមានជំងឺបើសិនជាលោកឈឺបាត់ជើងឈឺអីដែរមិនបានអញ្ចឹងលោកអាចជិះបានដោយសារតែពិខុបីរូបនោះលោកដើរផ្លូវឆ្ងាយទៅលោកពងជើងបែកជើងទៅលោកដើរអត់រួចលោកអង្គុយក្រោមដើមឈើពេលដែលពួកអ្នកបរទេសទៅដល់ក៏និមន្តលោកឯកូនលោកអាចហ៊ានគួងទេ រដឹងដល់ពុទ្ធព្រះអង្គទ្រង់បញ្ញត្តិកាបត់នឹងហើយអញ្ចឹងទៅលោកខំដល់រហូតដល់វត្តបែកជើងអស់ណាពីខោតម្លៃសួររឹមសួរនាំរឿងហ្នឹងទៅលោកប្រាប់ថានាងញាតញោមគាត់និមន្តជីយានប៉ុន្តែខ្ញុំគណៈហ៊ានជីដោយសារតែព្រះអង្គបញ្ញត្តិហើយ បាទក្រោយមកព្រះអង្គក៏ទ្រង់អនុញ្ញាតថាបើសិនជាភិក្ខុមានជំងឺអាចជីយាននឹងបានអាចជីយានតែទៀមទៅដោយសត្វបានអញ្ចឹងសូមបញ្ជាក់ឡើងវិញថាបើសិនជា បបជាតិក្នុងសម័យនោះណាលោកត្រូវចេញដំណើរទៅខុសឆ្ងាយទៅស្ដាប់ធัวឬក៏ទៅសំដែង ទៅស្ដាប់បាតិមកអីជាដើមហ្នឹងបើរវល់តែស្វែងរកចង្ហាន់ទៅអាចថាខកពេលវេលាខកពេលវេលាក្នុងការទៅនឹងបានអ្នកមានសទ្ធាជ្រះថ្លាណាដែលសប្បុរសឬក៏ពុទ្ធបរិស័ទរបស់សពបាសិកាដឹងថាលោកត្រូវធ្វើដំណើរទៅផ្លូវឆ្ងាយអញ្ចឹងរៀបចំចង្ហាន់បិណ្ឌបាតហ្នឹងគឺប្រកេនប្រកេន លោកសង្ឃដែលលោកត្រូវធ្វើដំណើរផ្លូវឆ្ងាយហ្នឹងអញ្ចឹងការធ្វើយ៉ាងហ្នឹងដែលឲ្យឈ្មោះថាជាកាលទានហ្នឹងគឺដើម្បីសម្រួលជួយដល់ការធ្វើដំណើររបស់លោកហ្នឹងឯងឲ្យបានស្រួលទៅឲ្យបានស្រួលឲ្យបានល្អឃើញណាបានឲ្យឈ្មោះថាជាកាលទានហើយមិនមែនធ្វើរាល់ថ្ងៃណាតែម្ដងមកកាលតែម្ដងមកកាលតែមិនមែនធ្វើរាល់ថ្ងៃទេទៅណាដូចញោមបាទិកាសវណ្ណអីចឹងណានៅស្រុកខ្មែរញោមថោរ៉ាត់អីចឹងទៅណាណា ប្រសងនៅនឹងវត្តចិត្តចិត្តហ្នឹងទៅឬថាអូថ្ងៃស្អែកលោកត្រូវចេញដំណើរទៅសៀមរាបហ្នឹងនេះក៏ថ្ងៃស្អែកលោកត្រូវចេញដំណើរទៅកំពង់សោមហ្នឹងអញ្ចឹងទៅនៅឃើញហ្នឹងគុណចាស់ព្រឹកនេះខ្ញុំបណ្ដាដើមចង្ហាន់ប្រទីនប្រទីនសម្រាប់ឆានពេលព្រឹកហ្នឹងហ្នឹងហើយអញ្ចឹងហ្នឹងហៅថាកាលទានដែរតើបងកាលកាលទានដែរបងណាហើយទី3ហ្នឹងគេលៀនណាសៈទានណាទេតេឲ្យទានដល់អ្នកមានជំងឺ ប្រសងមានអាពាតណាយើងជាពុទ្ធបរិស័ទហ្នឹងក៏ចាំដែលមានរសជាតិល្អល្អប្រដិតប្រណិតអីដើម្បីឲ្យលោកបានឆាន់ទៅដើម្បីជួយឲ្យលោកឆាប់ជាណាតម្រូវទៅតាមតម្រូវទៅតាមអធិស្ស្រ័យអធិស្ស្រ័យ ដូចឧបាសិកាសុពយាហ្នឹងណា សុពយាបាសិកាហ្នឹងសុពយាបាសិកាហ្នឹងគាត់ជ្រះថ្លាណាស់គាត់ជ្រះថ្លាធ្វើការលទៀនហ្នឹងណាតែរាល់ថ្ងៃគាត់តែងតែទៅវត្តឲ្យសួរសិខុសងអង្គណាមានជំងឺប្រាប់គាត់ឲ្យប្រាប់គាត់ដើម្បីគាត់បាន ទំនុកបំរុងចង្ហាន់អឺថាមានរសជាតិល្អល្អប៉និតប៉និតទៅដើម្បីឲ្យលោកឆាប់ជាព្រោះ អាពៀតហ្នឹងបើសិនជាខ្វះនៅចង្ហាន់ដែលជាទីសបាយគឺមិនងាយជាតិទេមិនងាយជាតិទេណាដោយព្រះអង្គពោសវឿងអីចឹងបើសិនជាអាពៀតជុលអីឆាន់អានេះមិនត្រូវឆាន់មិនត្រូវអញ្ចឹងតើត្រូវអធិស្ឋានដែរណាដាក់ទៅបានក្រុមបានតិចណាបានសុភិយាបាសិកាហ្នឹងគាត់ជ្រះថ្លាណាស់ទៅណាអត់ទៅប្រសងអង្គណាមានអាពៀតអីចឹងលោកគាត់តែទំនុកម្ដងហើយតែមិនមែនមានន័យថាទំនុកបំរុងតែលោកអាពៀតទេ ព្រះសង្ឃទូទៅក៏ធ្វើបុណ្យតែសំខាន់រឿងលោអពាតនេះគឺគាត់តែងតែបវរណាបវរណាស្រេចគាត់ចាស់ព្រះអង្គណាមានអាពេលអីប្រាប់ខ្ញុំកណាខ្ញុំកណានឹងរៀបចំ ចង្ហាន់បិណ្ឌបាតតម្រូវទៅតាមអធិស្ស្រ័យដើម្បី ជួយ ដើម្បីឲ្យលោកនឹងឯងឆាប់ជាឆាប់ជាទាំងណាហើយអឺថ្ងៃមួយនោះទិញ ឲ្យគេឲ្យអ្នកបំរើទិញមហូបមកណាទុកត្រាប់តែកូនហ្នឹងអត់ដឹងក៏យកឲ្យហូបអស់ទៅដែលហូបសាច់នឹងអស់ទៅហើយដល់ពេលត្រូវធ្វើចង្ហាន់ប្រគេនលោកអត់មានអត់មានសាច់អត់មានសាច់បវរណា លោកហើយអញ្ចឹងបានសុតិយាវាសិកានោះគាត់ចូលទៅក្នុងបន្ទប់គាត់អាសាច់ផ្លូវណាតែណាអាសាច់ផ្លូវណាតែអាយកទៅធ្វើចង្ហាន់ប្រគេនពិខុនឹងណាដែលមានអាពាតនឹងណា បានព្រះសម្មាសម្ពុទ្ធព្រះអង្គជ្រាបនៅរឿងហ្នឹងហើយព្រះអង្គសួរនោះព្រះអង្គសួរវិខុទាំងឡាយតែវិខុអង្គណាមានអាពាកនោះវិខុទាំងឡាយក៏ក្រាបទូលវិខុឈ្មោះនេះឈ្មោះនេះហើយសួរថាចុះលោកដល់មានលោកបានឆាន់ចង្ហាន់នៅហើយនៅតែឆាន់រួចហើយហើយចុះលោកឆាន់នោះមានពិចារណាទេអត់បានពិចារណា ផង មានតែសាច់អីចេះឆាន់ទៅ បានព្រះសម្មាសម្ពុទ្ធព្រះអង្គជ្រាបព្រះអង្គត្រាស់ថាមនុស្សវាខុសតម្លៃអ្នកតម្លៃមុននឹងឆានគួរពិចារណាណារាល់សាច់ហ្នឹងដែលបាសិកាប្រទេសហ្នឹងមិនមែនសាច់សត្វទេឆានឬក៏សាច់សាច់គោសាច់ជ្រូកទេគឺសាច់មនុស្សអញ្ចឹងវាខុសណាឆានសាច់មនុស្សគឺត្រាស់បាត់ធនចៃណាត្រាស់បាត់ធនចៃព្រះអង្គបញ្ញាទៅការបត់ហ្នឹងរួចព្រះអង្គទ្រង់យាងទៅផ្ទះរបស់សុភយាបាសិកាហ្នឹងព្រះអង្គអោយហៅបាសិកាហ្នឹងមកព្រះអង្គសួរថាបាសិកានៅណា គេប្រាប់នៅក្នុងបន្ទប់របស់គាត់ឈឺនោះទាំងឈឺព្រះអង្គឲ្យហៅមកព្រះអង្គសំដែងរិទ្ធណាធ្វើឲ្យដំបៅនោះគឺជីហ្មងដោះសាច់ចិត្តធម្មតាវិញទៅតែណាបានព្រះអង្គបញ្ញត្តិខាបត់ហ្នឹងណាិខុទាំងឡាយមិនគួរឆាំសាច់មនុស្សទេព្រោះមានមានថាជាមនុស្សជាតិដូចគ្នាពិខុណាឆាំត្រាប់អធិលចៃនឹងគាត់ចេះញាតិញោមចង់សិក្សាមើលនៅក្នុងវិន័យវេដភាគ7ហ្នឹងនៅក្នុងភេសជ្ជៈខណ្ឌកៈខ្ញុំណាធ្លាប់បង្រៀនប្រសងមកច្រើនដែរ រឿងព្រះវិន័យប៉ុណ្ណឹងអញ្ចឹងបាសិកាសុបយ៉ាហ្នឹងក៏មិនខុសពីបាសិកាវិសាខាដែរគាត់ជ្រះថ្លាណាស់ចូលចិត្តណាស់រឿងការធ្វើការលពៀនហ្នឹងគឺថាអត់តែប្រសំមានអាទៀតគឺគាត់ទំនុកបំរុងចង្ហាន់បណ្ឌិតបណ្ឌិតដើម្បីលោឆាប់ជាបាសិកាវិសាខានោះសុំសុំពោពីព្រះអង្គហ្នឹងគឺធ្វើមួយជីវិតទៅតែធ្វើអត់តែខុសអង្គណាស់មានអាទៀតគឺថាធ្វើមួយជីវិតតែម្ដងទៅសុំពោសុំមួយជីវិតតែម្ដង រស់គាត់ដឹងថាលោកមានអាពាតហ្នឹងបើសិនជាខ្វះនៅអាហារជាទីសម្បត្តិហើយมันងាយជាទេទៀតมันងាយជានៅជំងឺហ្នឹងទេទៀតអញ្ចឹងបានសុំសុំសុំពោហ្នឹងគាត់ថាសុំថ្វាយនៅជាលានអាទៀននេះណាធ្វើទៀនជាមួយនឹងពិភពដែលមានអាពាតហ្នឹងគឺអស់មួយជីវិតតែម្ដងទៀតបណ្ដឹងហៅថាកាលទៀនហ្នឹងដែលជាទៀនរបស់សពរបស់ហ្នឹងអូហើយទៅដំណាក់ខ្ញុំអធិប្បាយ3បណ្ដឹងទៅព្រោះអីសប្តាហ៍មុនអត់បានអធិប្បាយគាត់ចាស់លើកមក យល់សវណ្ណលើកមកប៉ុន្តែខ្ញុំណាក៏អត់បានចូលរួមអធិប្បាយអញ្ចឹងអធិប្បាយនៅក្នុងវាត្រីនេះតែម្ដងទៅតែនៅសាល2ទៀតហ្នឹងក៏ទុកប៉ុណ្ណឹងចាស់ហ្នឹងហើយមានឱកាសចាំបញ្យល់បន្តហើយក៏គុណចាស់អាចលើកប្រធានបទចូលទៅនៅក្នុងទានទី4ក៏បាន សប្បុរសទានទី4ក៏បាន នៅ ទី3បន្តទៀតក៏បានដែរសូមបញ្ចប់ប៉ុណ្ណឹងសិនសូមអនុមោទនាសាធុសាធុអរគុណណាស់ទាំង អឺអញ្ចឹងយើងសូមចូលនិមន្តចូលទៅក្នុងមេតកាទីទី4តែម្ដងទៀតអនុកហអនុកហេតចិត្តតោទានណាងទេតេឲ្យទានដោយចិត្តអនុគ្រោះអញ្ចឹងខ្ញុំខ្ញុំកណាសូមបកគលទុនទីគុណចាស់មកពីខាងប្រទេសមេជ័យគឺគុណចាស់រតនបកាសកោ ស្ងួនហុលនៅវត្តការីវងគុតខ្សែមសានមេតាសូមសម្ដែង នៅមេតិកាហ្នឹងដូចតទៅសូមនិមន្តជាបឋមខ្ញុំកណាសូមធ្វើកិច្ចនមស្ការថ្វាយបង្គំចំពោះប្រជុំ3នៃ ព្រះរតនៈដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសូមធ្វើកិច្ចនមស្ការថ្វាយបង្គំចំពោះកណ្ដាព្រះអង្គគ្រូចន្ទជុតតោលឿមសុភាពថ្វាយបង្គំព្រះអង្គគ្រូសវណ្ណបញ្ញោពោសវឿនព្រមដោយព្រះថេរានុថេរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លា ចម្រើនពរចំពោះញោមបាសិកាថាវរៈញោមបាសិកានប់សវណ្ណដែលមានវត្តមាននៅក្នុងនេះហើយនឹងចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងឡាយគ្រប់គ្នា បានស្ដាប់ព្រះធម៌នៅក្នុងថ្ងៃនេះ តាមការឡាយនៅក្នុងពេលនេះ ទាំងក្នុងនិងក្រៅប្រទេសដោយសេចក្តីរាប់អានគ្រប់គ្រប់គ្នាទាំងអស់បងគណៈនៅក្នុងឱកាសនេះខ្ញុំកាលណាបានឱកាសក្នុង ការចូលរួមជាធម្មទានជាមួយកាលណាព្រះអង្គគ្រូទាំងពីរព្រះអង្គញោមទាំងពីរនាក់ហើយក៏លើកទី1ព្រោះណាក្នុងការចូលរួមក្នុងកម្មវិធីសន្ទនាពធនេះ Club ឃើញយូរដែរហើយកម្មវិធីហ្នឹងឃើញព្រះអង្គគ្រូស៊ីមកក៏ធ្លាប់ចូលស្ដាប់តកតនឹងប្រធានបទដែលព្រះគ្រូបានលើកឡើងមកនៅក្នុងបញ្ញកិរិយាវត្ថុទាំង10ហើយនៅ ក្នុងចំណុចទី1គឺណាទានវិយៈបនសម្រាប់ការ ឲ្យទៀនឬក៏បំសម្រាប់ពីការដែលបាន បំពេញនៅទៀនឬក៏ការ ធ្វើនៅទៀនហើយខ្ញុំកណាដឹងថាកម្មវិធីនេះមានរយៈពេលប្រហែលម៉ោងណាបងគ្រូ1ម៉ោងកន្លះទៀត1ម៉ោងកន្លះណាខ្ញុំខ្ញុំកណាអាត្មាមិនហ៊ានសន្យាថាតើតចូលបានរៀងរាល់សប្តាហ៍ទេដោយសារតែអត់ទៀងកន្លែងហ្នឹងគឺអត់ទៀង ព្រោះជួនកាលការងារធ្លាក់មកប៉ះថ្ងៃសោកហ្នឹង ថាត្រូវចោះទាំងថ្ងៃសោកហ្នឹងក៏ក៏អាចថាបានអញ្ចឹងគឺប៉ុន្តែនឹងព្យាយាមណាព្យាយាមក្នុងការបានចូលរួមពេញជាធម្មទានព្រោះបច្ចុប្បន្ននេះការងារវាតកតងនឹង Covid ផង តទៅនឹងទឹកលិចតាមបណ្ដាវត្តតៃផ្សេងផ្សេងផងពេលចឹងទៅ ក្នុងមួយថ្ងៃមួយថ្ងៃហ្នឹងគឺតាមដានតែរបាយការណ៍ដែលតាមបណ្ដាវត្តផ្ញើចូលហ្នឹងឯងមកពិបាកញាតិញោមណាហ្នឹងហើយបើបួសចង់រៀនពលទូនេតិអីទទួលតែចាប់ខ្ញុំកណាអាត្មាប្រឡូក ជាមន្ត្រីសង្ឃក្នុងក្រុងនេះរយៈពេល4វស្សា4ក្រោយ4 4វស្សាតាំងពីឆ្នាំ2018មកដល់2021បើត្រឹមតែចាតកាវត្តមិនសូវប្រមាណទេព្រោះចាតកាវត្តទម្លាក់ការងារប្រកេនលោកច្រើនប្រសង់ដែល មាន សមត្ថភាពនៅក្នុងវត្តចឹងទៅគឺបែងចែកភារកិច្ចទូនាទី ទៅតាមហ្នឹងបើនិយាយទៅគឺថាយើងធ្វើទៅតាមធัวតាមវិន័យរបស់ព្រះសម្មាសម្ពុទ្ធមានតាំងពីវត្តទេសកៈបណ្ឌាគិរិកៈហើយបេសកៈសាមណេរផ្សេងផ្សេងជាច្រើនទៀតអញ្ចឹងគឺមានពេលវេលាខ្ញុំកណ្ណាអាត្មាភាពនិងព្យាយាមក្នុងការចូលរួម ហ្នឹងហើយបានញឹកញាប់ប្រោះទៅតែព្រះអង្គគ្រូតលាក់លឹងឲ្យមកដែរព្រឹកមិញហ្នឹងក៏ព្យាយាម ធ្វើសាកមើលទៅក៏ជាប់បានចូលរួមហើយស្ដាប់ហ្នឹងហើយព្រះអង្គគ្រូបានរង្គៀសក្តីអត្តន័យនៅក្នុងចំណុចទី3គឺការលែងអ្នកទានាងតេតិគឺការឲ្យទៀន ទៅតាមកាលការឲ្យទានទៅតាមកាលនេះដែលបាន ស្ដាប់ព្រះអង្គគ្រូបានដឹងជាសេចក្តីនៅក្នុងអឺកាលសោតឬក៏កាលទានអសោតហ្នឹងអឺឃើញថាវាវាខុសអំពីញាតិញោមខ្លះគាត់អត់យល់ទៅបែបហ្នឹងទេហ្នឹងហើយញាតិញោមខ្លះគាត់យល់ ទៅរឿងការធ្វើទៀនដោយចង្ហាន់ប្រកេនពេលងាយបង្កប់អត្រតប្រកេនពេលព្រឹកអាហ្នឹងនឹងក៏តាកតងនឹងការដែរប៉ុន្តែការក្នុងព្រះវិន័យតែនៅក្នុងកាលកាលសោតឬក៏កាលទៀនហ្នឹងដោយប្រកាសណាព្រះអង្គគ្រូបានរតនីមកចឹងគឺមានដល់15ចំណុចខ្ញុំបានសំជួររួមពីចំណុចខាងចំហ្នឹងហើយ ពីចំណុចខាងចុងហ្នឹងគឺទី4បានតម្កល់នៅស្រូវឬក៏ផ្លែឈើហ្នឹងហើយអញ្ចឹងហ៎បងគ្រូទី4ហ្នឹងធ្វើទៀនក្នុងពេលអត់បាយអកណាគ្រូទី4ហ្នឹងធ្វើទៀនពេលពេលស្រោបអត់អត់បាយទី5ហ្នឹងគឺបានតម្កល់ចង់រដូវកូវីដហ្នឹងត្រូវទេ ណាដល់កូវីដរឿងដល់កូវីដទឹកចំនួនទៀតណាទឹកលិចផងដល់កូវីដកូវីដផងថ្ងៃមុនហ្នឹងខ្ញុំកណាអាត្មាហ្នឹងទៅទៅជួយនៅមណ្ឌលគេហ្នឹងតែប្រធានមណ្ឌលស្ដីឲ្យឡើងកប់កប់អាយុរបស់ទៅជួយគេហើយគេស្ដីឲ្យទៀតតាមគ្នាមកវិញតិចពេកណា បើយើងមានបណ្ណាយើងជួយប៉ុណ្ណឹងជួយតែចិត្ត10មណ្ឌលដែរតែតែមណ្ឌលចង់ក្រោយហ្នឹងអកុសលវិបាកវាហុចផលឲ្យទៅណែទៀមដល់ស្ដីឲ្យទៀមដល់ចាត់អាក្រក់ហ្នឹងឯងមូលហេតុគាត់អាក្រក់អាក្រក់មូលហេតុអីបានទៀតអឺមូលហេតុហ្នឹងដោយសារតែអឺផ្លូវដែលគាត់ដាក់ឲ្យយើងចូលយកវ៉ាន់តដាក់ហ្នឹងវាជាអៀនទៅអាចពោកណាហ្នឹងវាប៉ះខ្សែ ពេលប៉ះខ្សែអញ្ចឹងទៅគាត់ស្ដីឲ្យស្ដីឲ្យមិនទៅប្រាប់តាមពរលណាគុណចាស់ឬក៏ព្រះអង្គហើយកុំឲ្យចំពោះប៉ះខ្សែគាត់ដាក់លកប់កប់មកបណ្ដោយស្ដីឲ្យតែកណ្ដាលស្ដីឲ្យលោកឲ្យទៅមួយកណ្ដាលហ្នឹងដែរច្រើនហើយជាប៉ុន្តែក៏គាត់នឹងអត់ចាត់តិចដែរព្រោះបុថុជនវាឬពាក្យសំដីដែលអាក្រក់វាប្រកបតាមសតតទ្វាវាធ្វើឲ្យកើតនៅបដិខិតិចតែបានឃើញណា ចឹងទៅជួយតែម្ដងហ្នឹងឯងដល់ក្រោយលេងទៅជួយទៀតហើយអាហ្នឹងខ្ញុំណាសូមចូលរួម ចំណុចតាក់ទងនឹងការឲ្យទៀនពេលស្រកអត់បាយណាប្រស្រកដែលអត់បាយនេះញាតិញោមស្ដាប់នៅក្នុង រតនសោតយើងដឹងប៉ុណ្ណាហ្នឹងហើយដែលព្រះអនន្តអឺ ព្រះសម្មាសម្ពុទ្ធឲ្យព្រះអនន្តចម្រើនរតនៈសោតណានិយាយពីទុរភិក្ខ3ប្រការហ្នឹងបងក្នុងនោះគឺមានអត់បាយព្រោះតែ23ហ្នឹងហ្នឹងហើយទុរភិក្ខ3យ៉ាងហ្នឹងអត់បាយព្រោះតែ23យ៉ាងកណាណាគ្រូនៅ23យ៉ាងហ្នឹងអឺអត់បាយព្រោះតែស្រុកហ្នឹងវាត្រូវមានចោលបងរាំងឃ្លៀងធ្វើត្រីអង្កើតសបោចោសបើអីចឹងទៅនៅក្នុងហ្នឹង ហើយមួយទៀតគឺអឺត្រូវរាំងគ្រោះរាំងស្ងួតគ្រោះរាំងស្ងួតហ្នឹងវាច្រើនអញ្ចឹងវាងាប់ធ្វើឲ្យងាប់ច្រៅអស់ហើយដល់សម្រាប់ព្រះវិខុសង្ឃក៏ដូចគ្នាញាតិញោមទុរភិកវាអាចកើតឡើងព្រោះតែកលែងនៅលោកកង នៅ វាសម្បូរដោយពួកចោរមិនអាចចាញ់និមន្តបិណ្ឌបាតបានបាន ឬក៏កន្លែងនលោកកងនៅ ជួបនៅក្រោះទរភឹកកើតឡើង គឺក្រោះរាំងស្ងួតហ្នឹងវាអាចមាន នៅរឿងរ៉ាវទាំងអស់ នោះកើតឡើងអញ្ចឹងគឺថាដោយយើង សម័យកាលបច្ចុប្បន្នវាជំងឺ Covid ញាតិញោមឬក៏មិនតាមតែរាំងទេវាទឹកលិចហ្នឹងហើយដូច ដូចនៅស្រុកកំណើតគ្រូស្រុកកំណើតហ្នឹងបើញាតិញោមដឹងថាអាត្មានិងព្រះអង្គគ្រូនេះស្រុកកំណើតជាមួយគ្នាកណ្ដាភូមិផ្សេងគ្នាណាទេឃុំតែមួយអញ្ចឹងនៅស្រុកកំណើតខ្ញុំកណ្ដាអាត្មាហ្នឹងឃើញបងអូន ប្រាប់ថាឆ្នាំនេះលិច3ដងហើយឥឡូវនេះកំពុងលិចទៀតលិចលិចទឹកតលែឬក៏លិចទឹកភ្លៀងទេអឺទឹកជំនន់ទៀតហ្នឹងហើយទឹកជំនន់ដែលវា ធ្លាក់មកពីលើប៉ុន្តែតំបន់នោះវាបើបើសិនជាទឹកនៅស្ពាន តមកខ្លាំងតំបន់ហ្នឹងគឺត្រូវលិចណាបើទឹកនឹងឡងវែងមានខ្លាំងតំបន់ហ្នឹងគឺត្រូវលិចបើវាធ្លាក់មកតាមហ្នឹងឯងអញ្ចឹងគឺលិចដូចឆ្នាំទៅមិញអញ្ចឹងខ្ញុំកណាអាត្មាបានទៅចែកម្ណោយជាច្រើនជំនួសឲ្យព្រះអង្គគ្រូនៅខាងអូស្ត្រាលីហ្នឹងគឺតាមបដាស្រុកនីមួយៗហ្នឹងអញ្ចឹងគឺចែកនៅទៀន ហ្នឹងហើយដល់អឺអ្នកដែលដែលជួបនៅទុរភិក្សឬក៏អ្នករងគ្រោះដោយសារទឹកចំនួនហ្នឹងហើយដល់យើងងាកមកសម័យកាលក្នុង ពេលបច្ចុប្បន្ននេះដូចបដាវត្តមួយខ្លះយើងថាមានទេទូទៅទាំងអស់ហើយទេថា មានវត្តមួយចំនួន សំបីតែរដូវភ្ជុំបិណ្ឌហើយហ្នឹងរស់ចង្ហាន់ឆាន់ដល់បានទៀតញោមហ្នឹងហើយព្រោះតែដោយសារអីគឺវាពាក់ព័ន្ធទៅជាមួយនឹងជំងឺ Covid ហ្នឹងញាតិញោមខ្លះគាត់ដឹងគាត់បានយកទៅអ្នកខ្លះមិនដឹងក៏អត់បានយកទៅហើយសួរថាវត្តឯដាច់បាយហ្នឹងលោកច្រើន2 3អង្គទៅ50 60អង្គនៅវត្តថ្មហ្នឹងមិនថាទេបង2 3អង្គអញ្ចឹងតិច ប៉ុន្តែវាអត់មានអ្នកមនុស្សទៅហ្នឹងហើយអញ្ចឹងបើយើងអ្នកមានសេចក្តីជ្រះថ្លា ឬក៏យើងថាពួកសពអរោះលោក រមែងតែងតែឃើញនៅកាលនោះឬក៏កាលទាំងនោះដែលលោកតែងតែធ្វើនឹងហើយអ្នកខ្លះគ្នាអត់មែនញញឹម ណាទឹកលិចហើយកូវីដទៀតហ្នឹងហើយថាទឹកចំនួននឹងលិចហើយគេថាក្រោះទរភឹកនឹងកើតហើយអឺបន្ថែមទៅជាមួយនឹងកូវីដទៀតអ្នកខ្លះគេរស់នៅមួយថ្ងៃរស់មួយថ្ងៃមិនដូចញាតិញោមនៅ ទីក្រុងភ្នំពេញហ្នឹងណានៅខេត្តកណ្ដាលអីហ្នឹងនៅ ខាងអាត្មានេះសបូណាខ្ញុំនៅជីដែន សបោគ្នានេះអត់បើយើងនៅតែក្នុងវត្តយើងអត់ដឹងទេខ្ញុំប៉ុន្តែបើយើងបានចេញទៅទៅតាមច្រកព្រំដែនគឺបើថាសបោអ្នកក្រចៅមែនទែនអ្នកដែលអត់តែគ្នារោគមួយថ្ងៃរស់មួយថ្ងៃរោគមួយថ្ងៃរស់មួយថ្ងៃចុះបើរវល់តែជាប់ចាត់តលិស័កអឺចុះគ្នាទៅរស់អីហ្នឹងណាប៉ុន្តែគាត់ណាអ្នកខ្លះក៏ គាត់មើលឃើញទៅអ្នកខ្លះក៏គាត់មើលមិនឃើញទៅបរិស័ទអ្នកមានសទ្ធាខ្លះក៏គាត់ឃើញគាត់បានជួយទៅអ្នកខ្លះក៏គាត់មិនបានជួយទៅតែពុទ្ធសពរោះលោកលោកឃើញការហ្នឹងឃើញការបែបហ្នឹងបានអឺលោកប្រម៉ែប្រមោឬក៏លះបង់ទ្រព្យសម្បត្តិរបស់ខ្លួនគឺគឺលោកយកទៅធ្វើអ ហ្នឹងគឺចំណុចទី4ហើយពេលចំណុចទី5នៅក្នុងអឺការលាទៀនហ្នឹងណាចាគឺបានសពរោះហ្នឹងគឺបានតម្កល់នៅនៅក្នុងពុទ្ធដីកាដាក់ស្រូវហើយដឹងផ្លែឈើដែលថ្មីខ្ញុំណាស្រូវហើយនឹងផ្លែឈើដែលថ្មី តែបើញាតិញោមនៅស្រុកបំពេញថ្មអត់បានប៉ុន្តែបើនៅស្រុកស្រែដូចថ្មអញ្ចឹងស្រុកបំពេញញោមនៅទីក្រុងថ្មអត់ដឹងទេប៉ុន្តែបើនៅបើនៅដូចថ្មអញ្ចឹងបងណាហ្នឹងហើយថ្មស្គាល់ញាតិញោមអ្នកធ្វើស្រែច្រើន ពេលអញ្ចឹងទៅ ពេលដែលស្រូវខែនេះគេខែគេប្រមូលផលហើយញោមហ្នឹងហើយហើយគេប្រមូលផលអញ្ចឹងគឺម្នាក់ បាវបាវនឹងមកបាវគឺរបស់ថ្មីថ្មីហ្នឹងអញ្ចឹងគឺភាសាបានហើយបើផ្លែឈើក៏ដូចគ្នាដែរនិយាយរឿងផ្លែឈើអញ្ចឹងដូចញោមប្រធានអាចារ្យញោមសនសូតហ្នឹងឆ្នាំនេះគាត់ផ្លែមានគាត់វាផ្លែច្រើនខ្ញុំផ្លែច្រើនមែនតើគាត់បេះញោមប្រកេនលោកតង្កេះតង្កេះ អាហ្នឹងគឺផ្លែឈើដែល ថ្មីថ្មីណាបងណាហ្នឹងហើយមិនណាផ្លែឈើដែលល្អតែសម្បកក្រៅខាងក្នុងហ្នឹងលួយវល់បងណាលវាលវាអញ្ចឹងផ្លែលវាផ្លែលវាសត្វតែមួយមងនៅក្នុងហ្នឹងហើយមានញាតិញោមជាច្រើនទៀតដូចដែលអាត្មាស្គាល់ថ្ងៃយើង ថាមិនចាំបាច់ថាលើ ពីសម័យពុទ្ធកាលទេយើង រស់នៅក្នុងសម័យបច្ចុប្បន្ននេះក៏យើងជួបជាច្រើនញាតិញោមអ្នកដែលមានសទ្ធាណាបងណាហ្នឹងហើយមានសទ្ធានៅក្នុង ពុទ្ធសាសនាហ្នឹងហ្នឹងហើយដូចបងគ្រូស្គាល់ញោមនៅខាងម៉ាឡៃគាត់មានអឺចំការបងគ្រូចំការខ្នុលចំការខ្នុលអញ្ចឹងក្នុងមួយឆ្នាំមួយឆ្នាំឲ្យតែខ្នុលនឹងផ្លែគាត់បេះផ្ញើមកប្រកេនលោករហូតហើយប្រកេន6 7វត្តឯណោះ គាត់បានផ្ញើផ្លែឈើទាំងឡាយហ្នឹងមកប្រគេនដល់ព្រះភិក្ខុសង្ឃហ្នឹងខ្ញុំកាត់តែសួរថាខ្ញុំកាត់តិចណាយអឺថ្មីរបស់ថ្មីនៅរបស់ដំបងនោះខុសគ្នាឬក៏ដូចគ្នាអាថ្មីថ្មីដំបងអឺរបស់ថ្មីនិងរបស់ដំបងខុសគ្នាគ្រូមិនដូចគ្នា ទេ របស់ដំបងគឺជារបស់ដែលទៅផ្លែម្ដង របស់ថ្មី គឺរបស់ដែលទៅតែបេះចេញពីដើមចាតែបេះមុនបេះមុនគេហូបមកយកគេមុនគេហូបណាហ្នឹងហើយគឺមុននឹងគាត់ហូបខ្លួនឯងគឺថាគាត់បេះយកមកអឺប្រកេនលោឆានមុននោះក៏ជូនដល់អ្នកមានសិលហ្នឹងហើយឆានមុនអញ្ចឹងទៅឬក៏ហូបមុនអញ្ចឹងទៅប៉ុន្តែភាគច្រើនគឺញាតិញោមច្រើនតែនឹកគិតឬក៏នឹកឃើញដល់ព្រះភិក្ខុសង្ឃ ហ្នឹងហើយក្នុងការដែលលោកត្រូវទទួលព្រោះព្រះភិក្ខុសង្ឃយើងដឹងហើយញាតិញោមលោកមិនមែនទៅមានចំការ មានស្រែធ្វើហើយលោកមិនមែនទៅមានចំការក្នុងការដាំនៅផ្លែឈើទាំងឡាយផ្សេងផ្សេងហ្នឹងណាដូចនៅវត្តថ្មអញ្ចឹងភ្នំមានដើមឈើចន់អញ្ចឹងហើយដែលមានណាគេមកដាំដើមឈើដែលលោកឆាន់ផ្លែគេដាំតែដើមនៅឆាន់ផ្លែអកកើតហ្នឹងខ្ញុំ មានអញ្ចឹងអារបស់អញ្ចឹងអញ្ចឹងគឺមិនតែញាតញោមនឹងឯងគឺគាត់ជាអ្នកមានសទ្ធាគឺថាគាត់បានវិចចប់យកមកពីផ្ទះរបស់គាត់ឬក៏ពីគេដ្ឋានរបស់គាត់ហ្នឹងអញ្ចឹងតកតងទៅជាមួយនឹងការលទាននេះញាតិញោមបើយើងនិយាយពីអានិសង្ឃចាំព្រះអង្គគ្រូសរុបទៅប៉ុន្តែគាត់ថាការលទាននេះបើយើងនិយាយពីអានិសង្ឃ ទានដែលឲ្យមកវិញគឺមិនរងចាំការបងហ្នឹងឯងគឺអត់រងចាំការទេនឹងចំណុចអឺចំណុចទីទី5ណាបានតម្កល់នៅផ្លែឈើទាំងឡាយថ្មីថ្មីឬក៏ផ្លែឈើដំបងហ្នឹងហើយប្រកេនដល់អ្នកមានសិលឬក៏ជូនដល់អ្នកមានសិលដូចញោមតាមួយនៅវត្តខ្ញុំកណាហ្នឹងក៏អាសាយកខ្វិតមកប្រកេនផ្លែខ្វិត ផ្ទះគាត់ហត់តែដើមខ្វាត់ហើយចំណាញ់ខ្វាត់នឹងយល់មកបើលោកអត់ឆានពេលព្រឹកទេយកធ្វើហត្ថបាតពេលងាយគឺហត្ថបានណាអូភេសជ្ជៈពេលងាយទៀតហើយឆ្ងាញ់ទៅមិនបាទទៀតអាហ្នឹងធ្វើម៉េចធ្វើស្ងោយ៉ាងម៉េចអត់ទេបងគ្រូឃើញយាយដែលខ្ញុំកណាឃើញបើខ្ញុំមិនដែរផ្សោចង់ទៅមើលផ្ទាល់ទេគាត់ធ្វើហ្នឹងគាត់ច្បាច់ហ្នឹងគាត់យកអាខ្វាត់ទុំទុំនោះមកច្បាច់ទៅអូគាត់ទុំហ្នឹងអាខ្ចី បាទខ្ចីគាត់កិនមកគ្រូខ្ចីប៉ុន្តែខ្វិតទុំនឹងធ្វើភេសជ្ជៈឆ្ងាញ់ជាងខ្វិតខ្ចីទៀតសល់មួយថ្ងៃមិញហ្នឹងបានមកដបតាញោមគាត់ធ្វើទៅគាត់ប្រគេនមកដបហ្នឹងគាត់មានដើមខ្វិតមួយចំណេញហ្នឹងហើយហើយអាផ្លែខ្វិតហ្នឹងវាឆាន់ពេលព្រឹកក៏បានអឺឆាន់ពេលពេលល្ងាចហ្នឹងក៏បានប៉ុន្តែពេលល្ងាចហ្នឹងមិនមែនយកមកឆាន់ទាំងមូលយ៉ាងទេគឺធ្វើទៅជាភេសជ្ជៈហ្នឹងហើយ ហើយដោយផ្លែមៀនផ្លែអីបើគេលក់ឆាន់ពេលព្រឹកក៏បានបើគេធ្វើទឹកទឹកហត្ថបានហ្នឹងក៏ក៏បានព្រោះពេលល្ងាចហ្នឹងហើយនៅវត្តស្មាហ្នឹងអដ្ឋមិនមិនមិនហ្នឹងអដ្ឋទឹកអឺអដ្ឋបាទចឹងបានហ្នឹងហើយទឹកហត្ថបានហ្នឹងមិនហាត់ទេមិនហាត់ទេអដ្ឋបានហ្នឹងណាអឺអដ្ឋដៃ នៅវត្តហ្នឹងសបោញាតញោមធ្វើសបៃទឹកទុរេនក៏គាត់ធ្វើដែរគាត់ចេះធ្វើដែរទឹកផ្លែទុរេនគាត់ទិញទុរេនមកធ្វើគាត់ស្អីហ่าទៀតកណាគ្រូគាត់ធ្វើទឹកភេជ្ជៈនឹងប្រកេនលោកញាតញោមគាត់នៅផ្សារហ្នឹងគាត់ប្រកែកឆ្នៃនិយាយទៅអ្វីថាអឺហួសកាលពេលព្រឹកហ្នឹងហើយអាចឆ្នៃទៅជា ពេលល្ងាចបានគាត់គាត់ធ្វើនៅពេលល្ងាច អាហ្នឹងគឺគឺល្អមែនតើញាតិញោមហ្នឹងឯងអញ្ចឹងគឺអឺការធ្វើបែបនេះទៅបានវាតលតែមាននៅសទ្ធា មាននៅសេចក្តីជ្រះថ្លាព្រោះណាបើអត់មានសទ្ធាអត់មានសេចក្តីជ្រះថ្លាទេ គឺมันអាចធ្វើបានទេបញ្ញាបើអត់មានសទ្ធាពីខាងដើមទេគឺมันអាចធ្វើបានទេហើយហើយដូចអ្នកខ្លះសុចចិត្តទុរបស់នឹងឲ្យប្អូនចោលអញ្ចឹងទៅដោយសារតែអឺ ពួកគាត់ហ្នឹងពួកគាត់ហ្នឹងអត់ចេះលៃលោឬក៏បើយើងនិយាយរំទៅគឺថាអត់ចេះឆ្នៃបើយើងនិយាយអឺទៅជាមួយនឹងបញ្ញាគេថាបញ្ញាក៏ខ្សោយអញ្ចឹងណាมันអាចឲ្យគាត់នឹងនឹកឃើញរបស់នឹងទៅឆ្នៃទេអញ្ចឹងហ្នឹង គឺ គឺអ្វីដែលខ្ញុំកណ្ដាលអាធមភាពលើកណាចូលរួមនៅក្នុងថ្ងៃនេះហើយ កណាកណាសំសួរថាផ្លែផ្លែមៀនគេយកធ្វើម៉េចទៅគេគេគេគេយកក្របចេញកាន់ទៅក្របអត់ទេលោកគ្រូផ្លែមៀនហ្នឹងគេយកតែក្របចាញ់ទៅ គេ ច្បាច់ទៅគេចាញ់ទឹកហ្នឹងគ្រូគេប៉ុន្តែទឹកហ្នឹងគេដាំទុកវាត្រជាក់ហ្នឹងទៅបានគេយកដាក់លាយវាមិនមែនកាន់ទេណាអត់ទេអត់កាន់ទេគ្រូដោយផ្លែទុរេនផ្លែអីគឺអឺពួកគាត់អឺ អត់អត់កិនដែរហើយផ្លែស្វាយទេណាស្វាយចាស់អាទឹកទឹកអត្ថបានផ្លែស្វាយចាស់ហ្នឹងក៏ឆ្ងាញ់ដែរស្វាយចាស់ហ្នឹងក៏កិនវារៀងជូរអែមជូរអែមហ្នឹងក៏ឆ្ងាញ់ដែរហើយអង្គគ្រូចាំពេលមុនមកចាំខ្ញុំបណ្ដាជូនទៅនៅចំការញោមអបាសិកាមកបងតកែកយន់ហ្នឹងចំការគាត់ធ្វើស្រែប៉ុន្តែគាត់ដាំស្វាយទាំង តាមភ្លឺហ្នឹងសុទ្ធតែស្វាយឲ្យតែដល់ខែហ្នឹងគឺឲ្យវត្តទៅបេះយកពី3ឡានយកមកវាច្រើនទេអូហៀប្រហែលតែបេះយកមកដូចថាវត្តខ្ញុំកណាអញ្ចឹងអត់អស់អញ្ចឹងយើងចែកតាមវត្តអតីផ្សេងផ្សេងទៀតអត់មានថាអូយកមកដាក់តែវត្តខ្ញុំកណាទេបើតែយើងជីមកមានវត្តណានៅជិតជិតផ្លូវយើងចូលដាក់ពេលលោកទៅព្រោះពីមិនសូវឆ្ងាយប្រហែលដែរនឹងផ្លែស្វាយហើយកែរំលៀតទេណា កណាលគ្រូថានឹងថាខំល្អមិញនៅខាងណាស្មើលោកគ្រូមុនទៅមុនទៅចូលហាងមុនទៅដល់ចូលហាងណាឥឡូវគេលេងឲ្យចូលឥឡូវគេលេងគេលេងឲ្យចូលហាងហើយតែបីតែមានហាងចូលក៏មិនហ៊ានចូលខ្ញុំកណាអាម៉ាតាំងពីកូវីដមកគឺអត់ដែលហ៊ានចូលទេសម្បីតែយកតុយកទូយកតាំងដាក់សាលារៀននេះសុខចិត្តដោះបែកកញ្ចប់ទៅដោះបែកកញ្ចប់ទៅគឺឆាន់តាមវាលស្រែ តែពេលថ្ងៃមុនហ្នឹងតែឆាន់នៅកន្លែងមួយហ្នឹងអមនុស្សអមនុស្សវាមកបៀតបៀនវាមកធ្វើកតខ្មោចឡងយើងថាខ្មោចឡងក៏បានគ្រូប្រហែលថាជាកន្លះខែមុនខ្ញុំកណាតែយកតុកកៅអីដាក់នៅស្រុកកំណើតហ្នឹងទៅដល់ចោះឆាន់អន្សមអន្សមជុំបិណ្ឌថ្មីថ្មីហ្នឹងហើយឆាន់ទៅកន្លែងនេះវាវាស្ងាត់ហ្នឹងហើយវាស្ងាត់មានដើមឈើធំធំនៅក្បែរហ្នឹង ទៅឆានរួចគឺបើកឡានធូកង់អស់លីងឡានវាកង់អស់ហើយប៉ុណ្ណឹងអត់តនៅឃើញហើយមិនអស់ចាទេបង គ្រូញាតិញោមញោមនៅបបលហ្នឹងគាត់ជិះទៅឃើញឃើញឡានឈប់ទៅគាត់ថាឡានខូចអញ្ចឹងគាត់ថាអញ្ចឹងខ្ញុំកណាសុំសណ្ដងឡានគុណចាស់ទៅតាក់ជាងទៅក៏ប្រាប់គាត់ថាអត់អីទេញោមលោដោកង់រួចអីមាន ណាបងគ្រូឡានញោមនោះប្រឆាឆេះសោះឡានញោមនឹង ទៅបាននឹកឃើញនៅពួកអមនុស្សពួកខ្មោចអាណាថាដែលវានៅក្បែរក្បែរហ្នឹងលោកយន្តសំទៅគាត់ជើមួយឡាននោះឡានញោមមកចេះទៅឆេះបដ ாய் មកអាណាថាឲ្យប្រែតាមសុំសំណាពួកប្រាតពួកអីហ្នឹងឯងហើយសំនោះវាឆ្ងាញ់ញោមឆ្ងាញ់មែនសំនោះអាត្មាទទួលស្គាល់វាហុយហុយហ្នឹងញោមអាយើងឆ្អើហ្នឹងហុយហុយអញ្ចឹងគឺទៅជួបលើកទី1ហើយដល់ជួបពួកអមនុស្សវាមកធ្វើបាប តែវាមិនបានធ្វើបាបអីយើងទេប៉ុន្តែវាធ្វើកលឡានធ្វើអីចឹងណាហើយឡានញោមបិឆេះ5ដងបងគ្រូអត់ឆេះលើកទី1អត់ឆេះចុះមកវិញលើកទី2អត់ឆេះលើកទី5តលលោកយើងសំតដាក់ដល់កឈើនឹងមួយបានបានឡាននឹងឆេះអាហ្នឹងតកតនឹងពួកប្រែតឬក៏ពួកអមនុស្សដែលវានៅតាមហ្នឹងហើយយើងមើលអត់ដឹងហើយក៏មនុស្សស្មានដឹងមនុស្ស ស្មានថាពួកវាឃ្លានរបស់យ៉ាងយ៉ាងដែរអាហ្នឹងអាហ្នឹងមកពីគុណចាអត់បានប្រកបប្រកាសឲ្យគេដឹងផងមុនទៅហ្នឹងចាបើទម្លាប់ខ្ញុំណានដៃហាវដើមដៃហាវរោរៀនតាមក្បួនក្បួនចាស់បុរាណដើរប្រេងអញ្ចឹងមុននឹងហូបបាយហូបអីអញ្ចឹងគេចាប់គេចាប់ដាក់នឹងផ្លឹកឈើគេចាប់បន្តិចទៀតដាក់ឈើទៅគេចាក់ទឹកដាក់បន្តិចទៅគេដាក់នឹងដើមឈើអើកោឈើហ្នឹងក៏គេដាក់ឡើងណាមួយទៅក៏ថាគេ ឲ្យចាប់អញ្ជើញមកសាផ្សោយបាទចាស់ដីឬក៏ពួកអមនុស្សនៅខេត្តតាព្រៃហ្នឹងមកបរិភោគចោះណាចាស់ចាស់គេដល់គេចូលធ្វើចឹងទៅដល់អីហ្នឹងឥឡូវមកច្រើនហើយណាបន្តទៀតទៅដើម្បីណាឥឡូវប៉ុណ្ណឹងចុះអូខេថ្ងៃដំបូងហ្នឹងសូមចូលរួមប៉ុណ្ណឹង ហើយតកតងចំណុចទី4អនុគហេតចិត្តតោ ទេណាងតិតិហ្នឹងគឺมันមិនតាន់បានចូលរួមទេបងគ្រូណាមិនតាន់អូខេឲ្យជានៅចិត្តអនុគ្រោះហ្នឹងអាចមានឱកាសចាំចាំជើងលើក្រោយអូខេនឹងចូលរួមបន្ថែមទៀតអញ្ចឹងសូមប្រគេនដល់បងគ្រូវិញណាសូមអនុមោទនីក្រាអរអរគុណគុណចាស់រតនបកាសកោស្ងួនហុលលោកបានអត្ថាធិប្បាយក្នុង ចំណុចទី4និងទី5បញ្ចប់នៅការលេនអ្នកឲ្យការឲ្យទៀនតាមកាលហ្នឹង ឥឡូវអរគុណគុណចាស់បាន ចូលរួមជាធម្មកថា ចូលរួមក្នុងការធម្មសម្ដែងធម្មទេសនានៅឱកាសនេះឥឡូវសូមជូនដល់ញោមឧបាសិកានប់សវណ្ណវិញម្ដងតើមានកន្លែងណា ថាឲ្យតាមការយ៉ាងណាខ្លះសូមជ័យបន្តកណាអឺចឹងគុណចាទី4នេះគុណណាអាចចូលទី4ក៏បានដែរចេញកណាអឺ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 គឺមានសេចក្តីជ្រះថ្លាណាស់បុណ្យកុសលទាំងអស់ដែលខ្ញុំបានចូលមកស្ដាប់អង្គគ្រូលោកសំដែងបុណ្យទាំងអស់នោះខ្ញុំសូមលើកប្រគេនព្រះអង្គគ្រូគ្រប់គ្រប់ព្រះអង្គជាពិសេសព្រះអង្គគ្រូដែលមានវត្តមានគង់នៅក្នុងកាឡាយហើយនឹងជូនបុណ្យដល់បងប្អូនជនរួមជាតិទាំងអស់មនុស្សលោកទាំងអស់សំសពទាំងអស់សូមអមោទនាបុណ្យជូនបុណ្យដល់អូនស្រីហ្នឹងណាតាមបាទ ហើយបងប្អូនពុទ្ធបរិស័ទបានស្ដាប់ហើយព្រះអង្គគ្រូលោកសំដែងអំពី ទានរបស់សពរោះ5យ៉ាងមិញលោកសំដែងអំពីការទាន បានន័យថាការឲ្យទានតាមការគួរអញ្ចឹងយើងមើលសពរោះលោកឲ្យទានគឺសពរោះបានន័យថាជាអ្នកមានបញ្ញា ជាអ្នកប្រព្រឹត្តនៅអំពើល្អជាអ្នកមានគុណធម៌ អញ្ចឹងបើយើងយកចិត្តទុកដាក់ស្ដាប់នៅព្រះអង្គគ្រូលោកសំដែងយើងធ្វើទានទៅតាមសពរោះទៅយើងបានអានិសង្សច្រើនយើងបានបន់ច្រើនបងប្អូនគឺយើងមិនងាយបានស្ដាប់ទេណាយើងមិនងាយបានយើងដឹងតែទានយើងដឹងតែធ្វើទានកាលពីម៉ោងមកពួកខ្ញុំក៏ដូចគ្នាដែរដឹងតែពីការធ្វើទៀនមិនដឹង ថាទៀនរបស់សពរោះនោះយ៉ាងណា គឺមិនបានដឹងទេ តែឥឡូវនេះបងគ្រូលោកបង្កើតកម្មវិធីលោកសម្ដែងយ៉ាងលម្អិតបំផុតចូលដល់សប្តាហ៍នេះជាង10សប្តាហ៍ហើយគ្រាន់តែទៀនអញ្ចឹងយើងមើលទៀនរបស់សពរោះដែលលោកជាដូចថាជាអ្នកមានបញ្ញាជាអ្នកចេះដឹងតើការធ្វើការបដិបត្តិរបស់លោកនៅក្នុងបើយើងនិយាយពីក្នុងអភិធម្មវិញបានន័យថាកាមាវចរៈកុសលកម្មបត្តិ10គឺនោះគឺបញ្ញកិយាវត្ថុ10នេះឯង គឺការប្រព្រឹត្តទៅតាមរយៈកាយវាចាចិត្តគឺប្រព្រឹត្តនៅក្នុង3ហ្នឹងអញ្ចឹងបងប្អូនមើលមើលតើការប្រព្រឹត្តទាំង3ហ្នឹងនៅក្នុងកម្មនៅក្នុងបញ្ញកិយវត្ថុ10ហ្នឹងមានកុសលផលបុណ្យយ៉ាងណាដែលសពរោះលោកធ្វើលោកល្អតាំងពីកាយល្អតាំងពីចិត្តល្អតាំងវិជាអញ្ចឹងឲ្យទានតាមកាលមិញអឺបងគ្រូលោកសំដែងអស់ហើយដូច្នេះចូលខ្ញុំចង់ បរិយាយសូមការបរិយាយអំពីទៀនពុកដាក់សពរស់ទៀនហ្នឹងចំណុចទី4គឺការឲ្យទៀនដោយអនុគ្រោះអញ្ចឹងបងប្អូនមើលបងប្អូនបានស្ដាប់ហើយការឲ្យទៀនរបស់សពរស់ហ្នឹងមានសទ្ធាហើយការឲ្យទៀនដោយគោរពការឲ្យទៀនតាមកាលឥឡូវចូលដល់ការឲ្យទៀនដោយអនុគ្រោះអញ្ចឹងសពរស់ទោះបីថាបុគ្គលនោះជាបុគ្គលបែបណាក៏ដោយ គឺលោកគោរពទានរបស់លោកណាការឲ្យទានដល់ឲ្យគោរពរបស់លោកលោកអត់ដែររើសរអើងបុគ្គលជានរណាឬបុគ្គលនោះមានលក្ខណៈសម្បត្តិបែបណាគឺអត់មានទេសពរបស់លោកអនុគ្រោះធ្វើមិនធ្វើយ៉ាងម៉េចក៏ដោយឲ្យតែបានបងដូចថាអឺជនបុគ្គលអ្នកទទួលនោះមានសេចក្តីសុខដោយសារខ្លួនគឺសពរបស់លោកសบายចិត្តលោកពេញចិត្តនឹងការធ្វើ របស់លោកយើងមើលពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបំពេញនៅទានបារមីលោកឲ្យកូនលោកដាក់ទៀនទៅលោកឲ្យកូនលោកទៅដល់ស្មុំជាចងតាជួជក់បងប្អូនមើលមើលតាជួជក់ឋានៈលោកបែបឋានៈគាត់ជាអ្វីឋានៈគាត់គឺជាស្មុំជាចងហេតុអីបានជាព្រះសម្មាសម្ពុទ្ធណានៅពេលដែលព្រះអង្គលោកបំពេញនៅទានបារមីលោកជាស្ដេចផែនដីសុកកូនស្ដេចផែនដី សុកចិត្តដាក់ទៀនឲ្យតាជួជួដែរជាស្មងជាចរដើម្បីបំពេញនៅទៀនរបស់លោកហើយលោកឲ្យដោយអនុគ្រោះលោកអត់មើលដូចថាមិនតតាអ្នកមានឬនឹងអ្នកនឹងមានអំណាចមានបុណ្យស័ក្តិអីមកសូមកូនលោកហើយបានពួកលោកធ្វើទៀនទេគឺលោកធ្វើទៀនដោយអនុគ្រោះទោះបីថាបុគ្គលនឹងដូចស្មោមជាចជាមនុស្សដូចថាមិនចេះធ្វើបន់ចេះទៀនជាមនុស្សសមាធិដូចថាសមាធិក៏ដោយនោះដែល មច្ឆាតថេក៏ដោយក៏លោកដាក់ទៀនដែរមើលតាជួជក់តាជួជក់ជាស្មុំជាចរណាបងប្អូនស្ដាប់ហើយពិចារណានៅរឿងហ្នឹង បងប្អូនក៏បានស្ដាប់រឿងហ្នឹងដែរហើយព្រះសម្មាសម្ពុទ្ធណាលោកបងលោកដាក់ទៀនកូនលោកឲ្យយើងគិតមើលយើងគិតមើលនៅក្នុងបច្ចុប្បន្នយើងក៏បច្ចុប្បន្ននេះណា បើបងប្អូនណាបានឲ្យទានទៅដល់កូនអ្នកមានឲ្យកូនទៅដល់អ្នកធំចង់ឲ្យកូនមានអនាគតល្អចង់ឲ្យកូនហ្នឹងបានសុខតែចំពោះសពរោះទានលោកឲ្យទានដោយអនុគ្រោះលោកមិនដែលគិតថាជាយកប្រយោជន៍ពីបុគ្គលនោះវិញគឺគ្មានទេ គឺលោកធ្វើទានដោយគោរពទានរបស់លោកឥឡូវយើងមើលចាប់ពីទានរបស់អឺ ងាកមកបោះដល់ពិធកជនយើងវិញម្ដងក្នុងក្នុងបច្ចុប្បន្ននេះនៅក្នុងបច្ចុប្បន្ននេះអឺដូចថាសពរោះលោកឲ្យទៀនបើយើងនិយាយពីព្រះសង្ឃវិញទោះបីថាដឹងថាព្រះសង្ឃនឹងកាន់សិលមិនល្អកាន់វិន័យមិនល្អលោកមិនបានមើលងាយដល់ព្រះសង្ឃ អឺដូចថាជាអ្នកទទួលបដិគិហកៈរបស់លោកទេគឺជាអ្នកទទួលតយធម៌របស់លោកទេគឺអត់បានមើងងាយទេលោកធ្វើយ៉ាងណាឲ្យលោកមានបច្ច័យ4ធ្វើយ៉ាងណាឲ្យលោកបានមានចង្ហាន់ហើយចំពោះអឺស្មុំយចចាស់ប្រតិចាក្តីក៏លោកគិតថាទោះបីអ្នកនឹងផឹកសុរាក្តីអ្នកនឹងលេងលបែងក្តីបើទៀនដល់លោកក្នុងការអនុគ្រោះទោះបីបុគ្គលនឹងបែបណាក៏ដោយក៏លោកមិនដែល ដូចថាមើងងាយលោកតែមានករណាដល់បុគ្គលដែលជាអ្នកទទួលទានរបស់គាត់ហើយដូចមើលសត្វដេឆានក្តីក៏លោកដាក់ទីដែរសពរោះបងប្អូនសពរោះជាអ្នកមានបញ្ញាណាស់លោក ដឹងច្បាស់ទោះបីថាព្រះសម្មាសម្ពុទ្ធលោក មានពុទ្ធដីកាថាឲ្យទានដល់ព្រះរហន្តក៏លោក ដឹងថាដល់ទានដល់ព្រះរហន្តបានបនបណ្ណាដល់ ព្រះអនាគាបានបន់បណ្ណាដល់ព្រះសកទាសោតា បានបន់បណ្ណាដល់ព្រះអរិយបុគ្គលបានដល់បន់បណ្ណាព្រះសង្ឃបានបន់បណ្ណាព្រឹទ្ធាចារ្យបានបន់បណ្ណាសត្វដេឆានបានបន់បណ្ណាគឺលោកដឹងច្បាស់ណាស់សពរោះលោកដឹងតែដោយសារអីលោកធ្វើទៀនលោកធ្វើទៀនចំពោះ អនុគ្រោះគឺអនុគ្រោះគ្រប់ពេលដែលប្រកបដោយករណាមុទិតាគឺលោកមិនបានរើសអើងទេ ទានរបស់សពរោះហើយយើងផលកុសលបានន័យថាលក្ខណៈរបស់កុសលគឺជាផលនាំមកដល់សុខ ហើយកុសលហ្នឹងបានជាការបំពេញបុណ្យបំពេញទានសិលភាវនានឹងឯងនៅក្នុងបញ្ញតិយវត្ថុ10ហើយកុសលណាបងប្អូន មាន3ប្រការប្រការទី1ជាធម៌ដ៏ប្រសើរប្រការទី2ជាធម៌ដ៏គួរគួរសរសើរជាធម៌ទី3ជាជាធម៌ដែលនាំប្រយោជន៍ឲ្យដល់សពសត្វទាំងអស់ដើម្បីឲ្យរួចផុតពីវត្តដាក់នេះពីវត្តភពមួយទៅភពមួយ ពិតមែនតែរូបកាយយើងនេះមានចាស់ជារាក្រំគ្រាបាយធ្លាយអឺដូចថាបាយធ្លាយតកាយទេបងអូនក៏ប៉ុន្តែចិត្តហើយនឹងអឺដូចថាចិត្តរួមមួយចិត្តសាស្ត្រគឺមិនបាយធ្លាយទេបានន័យថាអំពើល្អនិងអំពើអាក្រក់ដែលយើងធ្វើគឺជាគឺនាំឲ្យយើងកើតនៅបានន័យថាជាបដិសន្ធិដោយព្រះសម្មាសម្ពុទ្ធនៅក្នុងបដិចៈសុបាទលោក បញ្ញាទុកអញ្ចឹងថាអវិជ្ជាទាំងឡាយនាំឲ្យយើងមានសង្ខារអញ្ចឹងអវិជ្ជាទាំងអស់ហ្នឹងណាជាមូលហេតុនៃធ្វើឲ្យយើងកើតនៅទូអកុសលបងប្អូនជាអកុសលហើយអវិជ្ជាទាំងអស់ហ្នឹងណាធ្វើឲ្យយើងធ្លាក់ទៅអបាយភូមិ4ណាបងប្អូនខ្លាចណាស់អបាយភូមិ4ដោយព្រះអង្គគ្រូលោកសំដែងមិញអញ្ចឹងគឺអមនុស្សបានយាយីអមនុស្សហ្នឹងហើយតែគេថាអបាយភូមិ4បានន័យថាមនុស្សប្រែតទៅដែរ នរៈប្រែសូរកាយដេរិឆានអញ្ចឹងការធ្វើទានទាំងអស់ហ្នឹងឬយើងទី1ជំហានដំបូងទី1ក៏យើងរលាស់ខ្លួនចេញពីអបាយភូមិ4ឲ្យបានបងប្អូនសំខាន់ណាស់អញ្ចឹងយើងមានទ្រព្យសម្បត្តិតិចតួចដូចស្ដាងក្តីយើងត្រូវតែធ្វើទានបំពេញនៅកុសលធម៌ហើយកុសលធម៌នៅក្នុងបញ្ញកិយវត្ថុ10បងប្អូនមិនមែនមានតែទានទេ សំបីតែការស្ដាប់ពធក៏បានបនសំបីតែការគោរពជួយធ្វើកិច្ចការដូចជាធ្វើកិច្ចការចាស់ប្រតិចាបំរើប្រសង់បំរើដល់បុគ្គលដែលអ្នកមានសិលឬមិនមានសិលក្តីយើងធ្វើឲ្យដល់នគ្រូសុទ្ធតែបានបំទាំងអស់ណាបងប្អូនអញ្ចឹងយើងបំពេញនៅគុកសលធរយើងកុំចាំកុំចាំថាគេធ្វើឲ្យយើងធ្វើបានទេបងប្អូនយើងត្រូវចេះចែករំលែកទ្រព្យសម្បត្តិដែលយើងមាន យើងរត់រកស៊ីទៀតយើងរកស៊ីបានហ្នឹងយើងទុកខ្លះធ្វើទានខ្លះចែកដល់កូនចៅយើងខ្លះដល់ញាតិសន្តានខ្លះតាមណាបើយើងធ្វើសេចក្តីល្អយើងមានសេចក្តីសុខដោយព្រះសម្មាសម្ពុទ្ធព្រះអង្គលោកបានអឺមានសង្ឃពុទ្ធិកាហើយការឲ្យទានគឺនាំមកនៅសម្បត្តិគឺយើងមើលមើលសពរស់ទានទាំង5 គឺ global រិបោស្តុកស្នំដោយទ្របសំបីតទៀនទី1ដោយការឲ្យសទ្ធាតាមរយៈសទ្ធាទៀនទី2ដោយការគោរពទៀនទី3ដោយការហ្នឹងណាមួយណាក៏បរិបោដោយទ្របសម្បត្តិដែរបងប្អូនគឺបរិបោដោយភោគហើយបើនៅក្នុងការឲ្យទៀនដោយអនុគ្រោះនេះវិញណាគឺអត់គឺបរិបោទោះបីទៀនដល់បុគ្គលនោះទៅកើតក្នុងទីទីណាអានិសង្ឃនោះបានបរិបោដោយភោគសម្បត្តិបានទ្រព្យសម្បត្តិច្រើនបាន អាចចង់រហូតដល់រមែងបរិភោគទៅកម្មគុណទាំង5ទៀតបងប្អូនអញ្ចឹងយើងខំធ្វើទានទោះបីថាទានយើងតិចតួចស្ដួចស្ដាងក៏ដោយយើងធ្វើតាមសទ្ធាដែលយើងមានយើងកុំបោះបង់ពេលវេលាដ៏មានតម្លៃសម្រាប់ខ្លួនយើងណាបងប្អូនយើងខំប្រឹងព្រះសម្មាសម្ពុទ្ធចូលមកដល់រាជកាលរាជកាលនេះគឺព្រះអង្គបានបញ្ញត្តិទុកហើយគឺអាយុមនុស្សបានអាយុខៃមនុស្សបានតែ75ទេបងប្អូនហើយចង់និយាយថា ពាលក៏ច្រើនចូលមកដល់បច្ចុប្បន្នអាយុតិចហើយបុគ្គលអាក្រក់ក៏ច្រើនប្រកបដោយអកុសលគឺ អកុសលនឹងប្រកបដោយអវិជ្ជាហ្នឹងបងប្អូនអវិជ្ជាហ្នឹងជាហេតុនាំឲ្យកើតសង្ខារហើយជាហេតុនាំឲ្យកើតអឺជាខែមានជីវិតមានបដិសន្ធិហើយបងប្អូនត្រូវដឹងថាផលរបស់ជាតិទាំង5ដែលព្រះអង្គលោកខ្លាចបំផុតណាតើមានបុគ្គលណាមួយជាផុតទេគឺគ្មានបុគ្គលណាមួយជាផុតទេផលរបស់ជាតិទាំង5មានអីមាន អឺសោកពីការយំការខ្សឹបខ្សួលបងប្អូនមើលមើលខណៈកើតងាឡើងគឺយំតែម្ដងព្រះសម្មាសម្ពុទ្ធរកឃើញអរិយសច្ចៈធម៌4គឺទុក្ខសច្ចៈឃើញឯកើតមកយំ អបន្ទាប់មកយើងបានចេះដឹងក្តីយើងមានអីព្រះទេវៈគឺការខ្សឹបខ្សួលដូចបងប្អូនខ្លះចឹងគាត់ជួបជួបមានបញ្ហាមិនថារូបខ្ញុំមិនថារូបគេគឺយំហើយរៀបរាប់ដូចថាឈឺដូចថាចិត្តនឹងរំជួលហ្មងណាទុក្ខៈទុកតាមផ្លូវចិត្តបើបច្ចុប្បន្ននេះទៀតបងប្អូនដូចជាមានកូវីដជាដើមដូចជាមានឈឺដូចជាទឹកនោមផ្អែមក្តីមហារីកក្តីច្រើនណាស់បងប្អូននៅច្រើនណាស់យើងមើលនៅក្នុងពេទ្យច្រើនណាស់ហើយ មានជំងឺលក្ខណៈលក្ខច្រើនរាប់មិនអស់ហើយដល់ពេលតួមនុស្សតួមនុស្សទុកតាមផ្លូវចិត្តបងប្អូនមើលមើលនៅក្នុងសង្គមបច្ចុប្បន្នយើងណាអ្នកមានសេចក្តីសុខភាពតិចណាស់ដែលអ្នកសុខតាមផ្លូវចិត្តហ្នឹងគឺ តិចបំផុតតែម្ដងហើយយើងមើលតោមនោះតោមនោះហ្នឹងបានន័យថាជំងឺតាមផ្លូវចិត្តហ្នឹងអស្ចារ្យបើនៅក្នុងគេធ្វើសហតិនៅក្នុងប្រទេសកម្ពុជាយើងវិញណាបងប្អូនស្ត្រីគាត់មានជំងឺផ្លូវចិត្តចូល90%ហើយដោយសារអីដោយសារវិបត្តិក្នុងគ្រួសារដូចថាកូនខ្លះចឹងទៅក៏ញៀនឆ្នាំកូនកូនខ្លះចឹងទៅក៏មិនបានស្ដាប់បង្គាប់ឪពុក កាយដែលធ្វើឲ្យយើងហ្នឹងវេទនាតាមផ្លូវចិត្តអាហ្នឹងទោមនស្សធ្វើឲ្យយើងមានពិដិសារីអញ្ចឹងការធ្វើរបស់យើងមុននឹងធ្វើឲ្យមួយយើងគិតកុំឲ្យមានពិដិសារីប៉ុន្តែពិធុជនយើងណាគឺយើងធ្វើបណ្ដាបណ្ដាបណ្ដាយើងកុំធ្វើយ៉ាងដូចថាយើងត្រូវធ្វើសេចក្តីល្អឲ្យបានច្រើនដើម្បីអីនាំសេចក្តីសុខហ្នឹងមកឲ្យយើងក្នុងបច្ចុប្បន្នជាតិឧបមាទីហោថាយើងធ្វើក្នុងបច្ចុប្បន្នជាតិច្រើនណាបងប្អូន ផលទៅមុខយើងនឹងមានសង្ឃឹមព្រោះអីណាបុណ្យដែលយើងសន្សំទុកនៅក្នុងចិត្តហើយសន្សំទុកក្នុងធម្មជាតិបានន័យថា ទាំងអស់នោះមិនបាត់ទេបងមើលបងប្អូនមើលមើលផលរបស់ជាតិណាវេទនាទី5គឺឧបាយាសៈនេះខ្ញុំដឹងតំណែងថ្មីថ្មីដូចជាតកែករាសាំង PTT គាត់បានខ្លួនឯងសម្លាប់តែម្ដងអញ្ចឹងឧបាយាសៈទុកទាំងអស់នឹងទុកគ្មាននរណាជួយបានក្រៅពីខ្លួនឯងទេបងប្អូនអញ្ចឹងហើយបានជាយើងព្រះសម្មាសម្ពុទ្ធព្រះអង្គលោកដាក់នៅក្នុងបញ្ញកេយប 10ដើម្បីអីដើម្បីឲ្យយើងបដិបត្តិនៅក្នុងអរិយធម៌ទាំង7ប្រការក្តីហើយព្រះអង្គគ្រូលោកសំដែង អំពីកុសលផ្សេងផ្សេងក្តីបងប្អូនស្ដាប់ហើយបងប្អូនស្ដាប់ពិចារណា បងប្អូនធ្វើទានរក្សាសិលដើម្បីអីដើម្បីរលាស់ខ្លួនឲ្យចេញពីផលរបស់ជាតិទុករបស់ជាតិទាំងអស់ហ្នឹងណាបងប្អូនអញ្ចឹងយើងខំធ្វើបន់ទាំងអស់គ្នាខំអចេះអជាស្វ័យដល់គ្នានឹងគ្នាហើយបងប្អូនពេលដែលអុកមកជួបកម្ម ទាំងរៀងខ្លួនគ្មានបុគ្គលណាមួយចង់អាក្រក់ហើយក៏គ្មានបុគ្គលណាមួយចង់ក្រហើយក៏គ្មានបុគ្គលណាមួយដែលមិនចង់ល្អនោះដែរគឺចង់ល្អគ្រប់គ្រប់គ្នាក៏ប៉ុន្តែយើងមានមោហៈបាត់បង់ការបង្វែងធ្វើឲ្យយើងនឹងផ្លេចខ្លួនធ្វើនៅសេចក្តីល្អទាំងអស់ដែលផ្ញើទុកនៅក្នុងចិត្តរបស់យើងដែលផ្ញើទុកនៅក្នុងធម្មជាតិទាំងអស់នេះ បងប្អូនមើលមើលយើងសិក្សាពីថ្នាក់ទី1ដល់ថ្នាក់ទី12ពីថ្នាក់ទី12ទៅដល់បរិញ្ញាបត្រអនុបណ្ឌិតបណ្ឌិតក្តីសួរថាចំណេះដឹងទាំងអស់ហ្នឹងណាយកទៅទុកកោក្នុងសភៅបើយើងគិតពីសភៅដែលយើងយកអស់តែម្ដងមកប៉ុន្តែមិនមែនទេបញ្ញាទាំងដែលយើងបានសិក្សានៅក្នុងយើងនៅក្នុងរបស់យើង ដែលយើងប្រើវាវិចេះអស់ដូច្នេះបុណ្យកុសលដែលយើងប្រព្រឹត្តតាមរយៈបញ្ញកិយវត្ថុ10ដែលព្រះអង្គលោកបញ្ញត្តិទុកឲ្យសភាវៈធម៌ទាំងអស់ហ្នឹងបងប្អូនបំលែងទាំងអស់ហ្នឹងគ្មាននរណាដឹងក្រៅពីព្រះសម្មាសម្ពុទ្ធទេព្រះអង្គលោកថាសត្វលោកទាំងឡាយការដែលមានជាតិកំណើតនេះដោយអវិជ្ជាដោយណាកុសល អកុសលធម៌គ្រប់សំគ្នាបើកុសលគេច្រើនគេបានទៅកើតក្នុងសុគតិភពល្អរូបភូមិអរូបភូមិរហូតដល់លោកវត្តរភូមិចឹងទៅតែបើកុសលអកុសយើងព្រឹត្តទៅអកុសលតែពីមោហៈបិទបាំងនឹងវង្វេងនឹងណា សុខបីបងប្អូនអវិជ្ជាហ្នឹងវាកើតជាមួយអីវាកើតជាមួយលោភៈវាកើតជាមួយអីវាកើតជាមួយទោសៈកាលណាបើកើតទាំងអស់ហ្នឹងធ្វើឲ្យយើងគិតអីមិនយល់ធ្វើតែអំពើអាក្រក់ទីបំផុតយើងដឹងខ្លួនយើងថាយើងធ្វើអាក្រក់ច្រើនណាព្រះសម្មាសម្ពុទ្ធប្រាថ្នាឲ្យថាផ្លូវដែលទៅគឺមានតែមួយទេគឺអបាយភូមិ4មនុស្សប្រែតសូរកាអត់ដែរអនុរុប្រែតសូរកាយដេរិឆានហើយបន្ទាប់ពីនោះមកគឺរស់នៅទាំងលំបាកគឺរស់នៅខ្វាន់ខ្វាក់កថ្លង់ក្រៃក្របងប្អូនមើ មើលមើលសួរថាពេលដែលស្រុកដូចព្រះអង្គគូលោកសំដែងនៅក្នុងទានការទី4ណាបងប្អូនសុទ្ធតែលំបាកទាំងអស់អត់និយាយថាការទានទី5ហ្នឹងដល់ទី4ទី3ហ្នឹងពិបាកទាំងអស់យើងមើលគឺយើងមើលស្រុកអត់ឃ្លានស្រុកកើតទុរភិក្សដោយព្រះគ្រូលោកសំដែងនៅក្នុងមុននឹងចាក់ស្រុកលោកលេងលេចទឹកដកតែ3ដងបងប្អូនគិតមើលមើលសួរថាសត្វតែកម្មទាំងអស់ តែបច្ច័យតាក់តែងមកទាំងអស់វេទនាណាបងប្អូនអញ្ចឹងយើងខំធ្វើបុណ្យធ្វើទានតាមរយៈតិចក្តីទួចក្តីសន្សំពីភពមួយទៅភពមួយសន្សំបន្តិចម្ដងបន្តិចម្ដងបន្តិចម្ដងរហូតដល់ថ្ងៃមួយដែលយើងរលាស់ខ្លួនចេញពីវត្តដាក់នេះហើយយើងក៏តក់ស្លុតយើងកុំដូចថាគិតថាអញ្ចេះគិតថាដរាបណាមាន តីធម៌នោះល្អបានបានធ្វើបនកាតណូបងប្អូនមិនមែនទេសំបីតែទឹកមួយដបតែយើងទៅប្រគេនដល់ព្រះសង្ឃប្រគេនដល់ជូនដល់ចាស់ព្រឹទ្ធាចារ្យជូនដល់ឈ្មោះជាចរដែលធ្វើដំណើរកាត់មុខផ្ទះយើងទៅដល់សិតតែបនទាំងអស់ដោយគឺយើងបានបនប្រពុតដូចសំដែងហើយគឺការឲ្យទានដោយចេតនាទាំង3កើតឡើងបានន័យថាមិន ការកំពុងមុននឹងឲ្យកំពុងនឹងឲ្យក្រោយនឹងឲ្យទៀនហ្នឹងគឺបរិបូរណ៍ពេញលេញបំផុតណាការធ្វើទៀននេះយើងមិនបាច់មានទ្រព្យច្រើនទេហើយបងប្អូនសម័យនេះណាគាត់ចេះបើគាត់ធ្វើបុណ្យគាត់ទៅតែចំពោះលោកលោកចក្រាចបើលោកចក្រាចវិញណាពេញពេញពេញពេញកត់តែម្ដងហើយយើងមើលការរស់នៅវត្តណាវិខុសងអឺលោកចក្រាចហើយមួយលោកនេនខុសគ្នាឆ្ងាយដាច់ច្រឡះមេឃហើយនឹងដីតែម្ដង ហើយបើលោកទៀតគាត់ដូចថាគាត់អត់បានពិបត្តិសិក្សារៀនសូត្រគាត់យកការកសាងជាធំបានន័យថាគាត់កសាងនោះក៏ដល់ប្រជាជនគាត់សរសើរគាត់ថាណែព្រះអង្គគាត់កសាងបកែវត្តនេះស្អាតណាស់ដែលព្រះអង្គព្រះសម្មាសម្ពុទ្ធព្រះអង្គរកឃើញអរិយសច្ចធម៌4ធម៌ល្អល្អដោយព្រះអង្គគ្រូលោកឡាយបង្រៀនរាល់ថ្ងៃលោកឲ្យយើងគូពីកុសលនិងអកុ សល់ដើម្បីរលាស់ខ្លួនចេញការធ្វើកសាងបានបុណ្យហើយមិនមែនមិនបានបុណ្យនេះសុទ្ធតែបុណ្យទាំងអស់ក៏ប៉ុន្តែបុណ្យដែលនៅក្នុងចិត្តដែលរលាស់នៅកិលេសរលាស់នៅតណ្ហារលាស់នៅអវិជ្ជារលាស់នៅទោសៈមោហៈនេះវាពិបាកជាងការកសាងឆ្ងាយណាស់ដូច្នេះកាលណាបើប្រជាជនយើងពុទ្ធបរិស័ទយើងរលាស់ខ្លួនហើយយើងចេះអធ្យាស្រ័យគ្នានឹងគ្នាយើងចេះអាណិតគ្នាយើងជាទី ទៀនណាបងប្អូននាំមកសម្បត្តិនាំមកអិសរយសនាំមកជាទីស្រឡាញ់របស់មនុស្សហើយទេវតាគ្រប់ទាំងអស់អញ្ចឹងការបងប្អូនខំបដិបត្តិរៀនសូត្រធ្វើទៀនយ៉ាងណាឲ្យជីវិតយើងមានន័យណាមានតែប៉ុណ្្នឹងទេគ្រូសាធុសាធុហ្នឹងហើយអរគុណច្រើនអឺបាសិកានប់សវណ្ណបានរៀបរាប់អំពីទៀនឲ្យដោយអនុគ្រោះ ហ្នឹងហើយឥឡូវនៅសល់ពេលវេលាតែ5នាទីទៀតទេហើយយើងគិតធ្វើម៉េចក៏ឡូវអឺចង់គុណចាស់សូមមេត្តាសរុបបន្តិចគុណចាស់ចន្ទយុត្តោសរុបបន្តិចទៅ5នាទីនេះសូម3 3នាទី ដើម្បីឲ្យថារ៉ាត់ គេស្មូតបន្តិចចំក្រោយអញ្ចឹងសូម3នាទីតោះសរុបបញ្ចប់កម្មវិធីតែក៏តែក៏តិចល្អម្លេះ នៅសល់5នាទីណាអរគុណច្រើនដែរតែអឺតិចចាស់ប៉ុន្តែឲ្យតែច្រើនណាណាតិចប៉ុន្តែច្រើនពាក្យសំដីដែលនិយាយតិចប៉ុន្តែមានន័យជ្រៅណាណាទៀតអឺក្នុងកាលាទៀនដែលលោកដែលមានអាយុបានលើកឡើងមកពីការបាននៅផ្លែឈើថ្មី ផ្លែឈើដំបូងអីហ្នឹងយើងបែងចែកទៅតាមទៅតាមហ្នឹងមួយដំបូងមួយថ្មីព្រោះយើងលើកអំពី ការបានដំបងហ្នឹងដូចឧទាហរណ៍ដូចរឿងរបស់ព្រះ ចូលបណ្ឌកៈនៅមហាបណ្ឌកៈក៏មានហើយរឿងរបស់ចូលតកសថីក៏មានដែរកាលដែរដែរតែតៈហ្នឹងដែលធ្វើស្រែមួយបងប្អូនហ្នឹងតែបែកចែកស្រែគ្នានោះបែកចែកស្រែគ្នាហើយពេលដែលបានស្រូវមកបងប្អូនហ្នឹងបានស្រូវមកធ្វើទៀនជាដំបូងធ្វើទៀនជាដំបូងហ្នឹងគេថាកាលទៀនហ្នឹងតែមួយថ្មី ថ្មីហ្នឹងមានន័យថារបស់ហ្នឹង វាចាស់យូរហើយដើមនោះចាស់យូរហើយដោយលោកដំណើរយកលើពីដើមមានដើមសាវម៉ាវសេមន់ឬក៏ដើមស្វាយជេលហុងអីចឹងទៅដើមនោះដោះដាំយូរហើយច្រើនឆ្នាំផ្លែក៏ច្រើនដល់ហើយអាហ្នឹងមិនមែនដំបងទេប៉ុន្តែវាថ្មី ថ្មីនោះគេថាក្នុងរដូវផ្លែឈើទៅនោះទុំចឹងទៅ មិនតន់ហ៊ានបេះហូបខ្លួនឯងឬក៏មិនតន់ហ៊ានបេះលក់បេះអីទេ គឺបេះយកទៅប្រកេតប្រសាងមុនអាហ្នឹងក៏ជាការលទៀតដែរជារបស់ថ្មីណាជារបស់ថ្មីណាហើយសម្រាប់អនុកហេតចិត្តតទៀតឡើងទេតេនេះការធ្វើទៀនដោយចិត្តអនុគ្រោះនេះមាននៅករណីធัวជាធំបើយើងវេកញេកអំពី ការធ្វើហ្នឹងមិនមែនមានសទ្ធាជាធំអីហ្នឹងទេ គឺមាននៅករណាចធម្មមានន័យថាមានចិត្តអាណិតអនុគ្រោះដើម្បីឲ្យអ្នកទទួលទាននឹងឯងបានរួចផុតអំពីសេចក្តីទុក្ខលំបាកណារួចផុតអំពីសេចក្តីទុក្ខលំបាកដូចជាឃើញបັດបុគ្គលណាឬក៏មនុស្សសត្វណាដែលថាមាននៅសេចក្តីទុក្ខលំបាកអញ្ចឹងទៅក៏អាណិតចង់ឲ្យពួកគាត់នឹងបានរស់សុខស្រួលអញ្ចឹងទៅក៏អនុគ្រោះដោយ ចិត្តអនុគ្រោះក្នុងការធ្វើទាននឹងអញ្ចឹងទៅ ណាជាពិសេសដូចយើងមើលប្រវត្តិព្រះសម្មាសម្ពុទ្ធព្រះអង្គនៅជាពពុទ្ធសាស្ត្រអីណាពេលច្រើនព្រះអង្គក៏ជាសទ្ធិអីចឹងមកដូចជាសទ្ធាភោជនិកជាដកអីចឹងណាពេលព្រះអង្គក៏ជាសទ្ធិអញ្ចឹងព្រះអង្គតែងតែកសាងរោងទាន6កន្លែងអាហ្នឹងគឺគាត់តែ ដើម្បីអនុគ្រោះណាដោយព្រះអង្គឲ្យកសាងរោងទាន នៅខ្លងទ្វារនគរ4កន្លែងហ្នឹងគឺធ្វើរោងទៀន4អញ្ចឹងទៅកណ្ដាលនគរមួយកន្លែងហ្នឹងដាក់រោងទៀនមួយទៅហើយនៅនៅមុខទៀនហ្នឹងដាក់រោងទៀនមួយទៅក្នុងមួយថ្ងៃហ្នឹងគឺចាត់ចែងអស់6000ក្នុងមួយថ្ងៃចាត់ចែងអស់លុយច្រើន6សែនហបណៈអីចឹងទៅរោងទៀនមួយមកអា6 6 6ច្រើន6000ហ្នឹងដងទៀនមួយ1000ដាក់មួយថ្ងៃណាមួយថ្ងៃ ហើយគឺអនុគ្រោះទាំងអស់មិនថាអ្នកមានសិលមិនថាអ្នកមិនមានសិលមិនថាអ្នក មានអ្នកក្រអីទេឲ្យតែមកដល់គឺអាចទទួលទានបានទាំងអស់ណាអាហ្នឹងគឺដោយចិត្តអនុគ្រោះអញ្ចឹងអត់មានរើសអើងទេអត់មានរើសអើងថាត្រូវតែឲ្យបុគ្គលនេះនឹងគូឲ្យបុគ្គលនោះគឺអត់ទេគឺឲ្យទាំងអស់ណាឲ្យតែបុគ្គលណាត្រូវការត្រូវការដាក់ឲ្យទាំងអស់ទាំងអនុគ្រោះទាំងអស់ដើម្បីឲ្យអ្នកទទួលទាននឹងឯងបាននៅសេចក្តីសុខ ណាហ្នឹងគឺជាគោលបំណងរបស់សប្បុរសដែលធ្វើទៀនហ្នឹងគឺដើម្បីអនុគ្រោះដល់មនុស្សទូទៅដែលត្រូវការនៅជីវិតរស់នៅហ្នឹងហ្នឹងប៉ុណ្ណឹងទេណាក្រានិយាយវែងទៅអត់ចប់ទេតែនិយាយចប់ដែរណាហើយក៏សូមគុណចាស់ញាតិញោម អធិប្បាយបន្ថែមខ្លួនឯងទៅពាក្យអនុគ្រោះហ្នឹងចាំសប្តាហ៍ក្រោយចាំយើងបន្តណាណាអរគុណទាំងហ្នឹងហើយកណាអរគុណចំពោះគុណចាស់អឺរតនបកាសកោនឹងអត់បានបន្តទេទាំងចាំសប្តាហ៍ក្រោយ ហើយនឹងពេលវេលាចប់ដែរហើយពេលវេលាគ្រប់គ្រាន់ក្នុងការបញ្ចប់កម្មវិធីរបស់យើងតែមុននឹងបញ្ចប់ក៏សូមទុកពេលវេលាឲ្យថាវរៈផ្នែកខាងស្មូតនិងសរសើរយ៉ាងណាឬក៏មិនសរសើរហ្នឹងផ្សេងទៅលេងដល់ស្មូតផ្សេងសូមអញ្ជើញបើគិតថាពីរស់សរសើរទៅណារងមិនសរសើរទេវាអត់សអត់លឺសវរៈចប់បាទករណាឥឡូវលឺនៅ ប្រគុណលឺលឺលឺលឺ ណាអរគុណណាប្រគុណម្ចាស់ទាំងបីព្រះអង្គព្រះអង្គគ្រូព្រមទាំងសូមអរគុណដល់អ្នកបងនប់សវណ្ណដែលអ្នកបងនិយាយព្រះធម៌បានក្បោះក្បាយល្អពីរោះស្ដាប់ទៅគួរឲ្យជក់ចិត្តព្រមទាំងប្រគុណម្ចាស់តន័យល្អល្អណាស់គួរនឹងពុកម៉ែបងប្អូនញាតិមិត្តបធរគួរពិចារណាកណាពេលនេះដែរក៏មានការឲ្យទៀនអញ្ចឹងសូត្របត់ពាក្យ7ដងតទៅសូត្របែបសាងព្រះភ្នួរ ទ្រពហ៊ុនបនទៀនមានគូអាអអូយបាច់ជាបនមុនក្រោយដោយរក្សាអ សណ្ដុងប្រោះពិតចិត្តកាំងរណាឈ្មោះថាសពបរមអងប្រំស្រីទានជាកុសលផលចងមិត្ត ទួងជីទីឆ្ងាយចិត្តនៅគិតគបបីចែងចាយសន្តិជាប្រកដី សេរីកុំកាងឡើងសាំងកដាកាឲ្យដោយស្មុកអំច្រើនតិច បាច់ទឹកមហាអោបាយកលផ្សំក្លំប្រាថ្នាព្រោះតែ leaving រណាសូមអរប្រគុណណាលោកម្ចាស់ដោយសារទូរស័ព្ទឆឹងអត់ខអាលីងគុណម្ចាស់អត់បានបន្តទៅទៀតអូខេអរគុណអរគុណអ្នកថាវរៈអរគុណអ្នកសមោតបានបញ្ចេញនៅសូសៀងសំលេងដ៏ក្រអូនក្រអៅនៅក្នុងពេលចុងក្រោយនេះក៏សូមអរគុណដែរ ហើយចឹងសូមនាទីចុងក្រោយសូមប្រសិទ្ធិពរប្រគិនបច្ចុប្បន្នជ័យដល់គុណចាស់ទាំងពីរព្រះអង្គហើយនិងឧបាសិកាទាំងពីរនាក់ដែលបានរាប់អង្គពេលវេលាចូលក្នុងកម្មវិធីសន្ទនាប្រចាំថ្ងៃសុក្រនេះដូចជាមាននៃពិរោះគួរឲ្យជ្រះថ្លាយ៉ាងក្រៃលែងអញ្ចឹងសូមប្រគិនពរជូនពរឲ្យវាគ្មិនយើងទាំងអស់ហ្នឹងសូមឲ្យបាន សុខចម្រើនពិតពរតម្លៃបុណ្យការអាយុវណ្ណៈសុខៈពលៈ ហើយនឹងសូមសន្យាថាជួបជួបគ្នាសប្តាហ៍ក្រោយជាបន្តថាសូមផ្សាយបង្គំលាសូមចម្រើនពរលាអរគុណច្រើនអរគុណ